ចាជាបឋមខ្ញុំប្រកាសណានាងខ្ញុំខុនសារ៉ានសូមប្រាថ្នាបង្គំនិងសូមជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពចានាងខ្ញុំខុនសារ៉ានថ្ងៃនេះមានកិត្តិយសណាស់ដែលបានចូលរួមធ្វើជាអ្នកសម្របសម្រួលក្នុងកម្មវិធីផ្សាយផ្ទាល់របស់វេទិកាសេរីគណៈបកសង្គ្រោះជាតិនៅក្នុងเพจរបស់លោកប្រធានសំរងស៊ីចា ចានៅក្នុងកិច្ចពិភាក្សានៅក្នុងរាត្រីថ្ងៃអាទិត្យ7រោចខែមករាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី26ខែធ្នូគ្រិស្តសករាជ2021ចានាងខ្ញុំនៅក្នុងរាត្រីនេះនាងខ្ញុំបានអញ្ជើញលោកស្មិនពិសេស3រូបដើម្បីចូលរួម នៅ ក្នុងកិច្ចពិភាក្សានៅក្នុងរាត្រីនេះនៅក្នុងប្រធានបទតម្លៃនិងសិទ្ធិកម្មករចា ឥឡូវនេះពួកគាត់ទាំង3នាក់ក៏បានចូលមកដល់ក្នុងបន្ទប់ផ្សាយរបស់យើងរួចរាល់ហើយផងដែរចាចាវាគ្មិនទី1របស់យើងចាំមិនសូមអធិស្ឋានចាសូមជម្រាបសួរវាគ្មិនទាំង3ចាចាជម្រាបសួរបាទជម្រាបសួរបាទចាប្រិមត្តទស្សនិកជននាងខ្ញុំសូមអឺ ជូនដល់វាគ្មិនទី1គឺលោកស្រីពូទីតាចាគាត់ជាអគ្គហិរញ្ញគណបកសង្គមជាតិទ្វីបអឺរ៉ុបចាហើយមួយទៀតលោកលួនវិបុលជាប្រធានចលនាប្រជាធិបតេយ្យសង្គមជាតិកូរ៉េខាងត្បូងចាហើយនឹងប្អូនប្រុសមួយទៀតគឺអឹងជុងលៀងយុវជនរបស់គណបកសង្គមជាតិចាវាគ្មិនទាំង3ថ្ងៃនេះយើងនឹងបានមកពិភាក្សាជាមួយគ្នានៅក្នុងប្រធានបទសិទ្ធិតម្លៃនិងសិទ្ធិកម្មករចា យើងឃើញថានៅលើប្រទេសនៅក្នុងពិភពលោកយើងទាំងអស់នេះទិលត្រូវមនុស្សទាំងអស់ត្រូវតែមានការងារធ្វើប្រទេសដែលរីចម្រើនគឺជាប្រទេសដែលសម្បូរទៅដោយការងារចាហើយយ៉ាងណាមិញប្រទេសមួយដែលគ្មានប្រជាពលរដ្ឋគ្មានការងារធ្វើទេប្រទេសនោះគឺសេដ្ឋកិច្ចអត់ដើរទេ បានន័យថានិយាយរួមគឺប្រទេសនោះគឺក្រីក្រហើយចាដូច្នេះហើយយើងឃើញថាប្រទេសដែលរីចម្រើន យើងលើកឧទាហរណ៍ដូចមានដូចជាប្រទេសជប៉ុនប្រទេសថៃដូចជាប្រទេស អូស្ត្រាលីប្រទេសកាណាដាបែកខាងសហភាពអឺរ៉ុបក៏ដូចជា ប្រទេសអាមេរិកសុទ្ធតែប្រទេសដែលរីកចម្រើនតែប្រទេសដែលសម្បូរការងារធ្វើដែលប្រជាពលរដ្ឋគេការងារធ្វើមិនអស់ចាហើយយើងឃើញថាកាលណាប្រជាពលរដ្ឋគេក្នុងប្រទេសមួយមួយហ្នឹងគេមានការងារធ្វើគឺពួកគេបានបងប្រាក់ជូនរដ្ឋចាលើកណារដ្ឋត្រូវមានលុយរដ្ឋមានលុយក៏ដោយសារមនុស្សដោយសារពលរដ្ឋទាំងអស់នឹងដែរដែលធ្វើការងារនឹងចាហើយយើងឃើញថាសេដ្ឋកិច្ចយើងសេដ្ឋកិច្ចប្រទេសណាក៏ដោយគឺពឹងផ្អែកទៅលើពលរដ្ឋមានការងារធ្វើ ចាដូច្នេះរដ្ឋត្រូវរដ្ឋនឹងគឺត្រូវតែយកចិត្តទុកដាក់ជាមួយគេនៅពេលណាដែលគេមានបញ្ហាជួបបញ្ហាផ្នែកការងារចាដូច្នេះហើយយើងឃើញថាដូច្នេះយើងឃើញថាកម្មករគឺជាសរសៃឈាមរបស់រដ្ឋអញ្ចឹងគឺជាឆ្អឹងខ្នងរបស់រដ្ឋគឺជាកម្លាំងអាជីវកររបស់ប្រទេសជាតិដែលវាតាក់ទងទៅនឹងសេដ្ឋកិច្ចចុះបើយើង នៅក្នុងប្រទេសមួយដែលកាត់ផ្ដាច់សរសៃឈាមចាកាត់ផ្ដាច់កាត់ផ្ដាច់ឆ្អឹងខ្នងរបស់ជាតិហើយតែរដ្ឋយើងបានលើពីណាទៅអភិវឌ្ឍប្រទេសជាតិទៅកសាងជាតិទៅបំរើប្រជាពលរដ្ឋយើងក្នុងប្រទេសចឹងណាចាឥឡូវនេះនៅក្នុងរាត្រីនេះវិញយើងក៏លើកយកតម្លៃនៃសិទ្ធិកម្មករនឹងមកនិយាយប៉ុន្តែយើងលើកយកប្រទេសយើង គឺជាប្រទេសកម្ពុជាតែម្ដងយើងឃើញថានៅក្នុងការងារនៅក្នុងប្រទេសកម្ពុជាវិញ ឥឡូវយើងលើកយើងលើក យកតែសន្តាគារ Nagaver មួយទេព្រោះប្រហែលអាទិត្យនេះយើងឃើញថាពួកគេមានការធ្វើកតកម្មច្រើនណាស់ដើម្បីទទួលនៅឲ្យទៀមទាយកកម្មករនឹងដើម្បីឲ្យគាត់មានគេហៅថាយុត្តិធម៌នៅក្នុងការងារណាយើងឃើញហើយថាអឺប្រហែលមកដល់ថ្ងៃម្សិលមិញថ្ងៃសៅរ៍គឺតាំងពីគាត់ធ្វើកតកម្មនឹងមកថ្ងៃទី18ធ្នូមកដល់ថ្ងៃសៅរ៍គឺមានរយៈពេល8ថ្ងៃហើយ គឺគិតទៀមទាឲ្យភាគីក្រុមហ៊ុននឹងទទួលយកកម្មករនិងថ្នាក់ដឹកនាំសហជីពទាំង365នាក់ចូលធ្វើការវិញនិងបញ្ឈប់ការរើអើងសហជីពចា៎ហើយយើងឃើញថាការតវ៉ារបស់ពួកគេនឹងត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញនឹងព្យាយាមរំលាយកតកម្មពួកគេបិទទីកន្លែងស្និទ្ធចិត្តស្និទ្ធនៅជុំវិញក្រុមហ៊ុនហើយដាក់រនាំងហាមមិនឲ្យកតកនឹងអង្គុយ ឬក៏ឈរឬក៏ធ្វើកតកម្មឲ្យដោយសន្តិវិធីគេហាមតែម្ដងអញ្ចឹងយើងគាត់ថា មិនត្រឹមតែប៉ុណ្ណោះទេតាមដែលខ្ញុំមើលទៅក្នុង Facebook របស់លោកខុនថារ៉ូហ្នឹងដែលជានេះរបស់សិទ្ធិមនុស្សហ្នឹងគឺគាត់ថាមិនត្រឹមតែប៉ុណ្ណោះទេគឺមានដាក់មនុស្សតាមដានស្វែងរកទីតាំងស្នាក់នៅរបស់សកម្មជនដែលធ្វើកតកម្មនឹងទៀតអញ្ចឹងសកម្មជនសហជីពណាដែលចូលរួមកតកម្មហើយគម្រាមកំហែងយើងឃើញថាអត់ធ្វើអញ្ចឹងគម្រាមកំហែងដល់ ដល់ដល់សន្តិសុខនៃការរស់នៅផ្ទះខ្លួនរបស់គាត់ណាចាអញ្ចឹងនៅក្នុងសំណួរទី1ផងដែរនេះខ្ញុំសូមជូនទៅខាងអឺលោកវិបុលចាតើលោកមានទស្សនៈយល់ឃើញបែបណាតកតងនឹងការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិក៏ដូចជាសិទ្ធិក្នុងការទៀមទាក៏ដូចជាសិទ្ធិក្នុងការស្នើសុំសិទ្ធិធ្វើកតកម្មសិទ្ធិធ្វើបដកម្មនិងសិទ្ធិជ្រើសរើសការងារក្នុងនាមយើងជាប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលលោកហ៊ុនសែនតែលើកថាប្រទេសគាត់គឺជា ប្រទេសប្រជាធិបតេយ្យចាសូមជម្រាបបាទសូមអរគុណបងចំពោះសំណួរនេះហើយជាបឋមខ្ញុំកាណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះធរណធរៈគ្រប់ព្រះអង្គក៏ដូចជាសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានការផ្សាយរបស់វេទិកាសេរីក៏ដូចជាជំរាបសួរទៅដល់បងធីតាភូនិងអឺអូនប្រុសម៉ាផងបាទតកតងទៅនឹងប្រធានបទថ្ងៃនេះគឺតម្លៃនៃសិទ្ធិកម្មករបាទ យើងដឹងហើយពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាបើយើងនិយាយអំពីតម្លៃបាទតម្លៃនេះគឺយើងមិនចង់សំដៅទៅទៅលើតម្លៃជាជាសាច់ប្រាក់អីទេគឺយើងចង់សំដៅទៅទៅលើតម្លៃនៃការរស់នៅរបស់មនុស្សជាតិបាទតម្លៃនេះគឺយើងចង់សំដៅទៅលើតម្លៃរបស់មនុស្សបាទមនុស្សរស់រៀនមានជីវិតហ្នឹងបាទ នៅពេលដែលយើងលើកប្រធានបទនេះយកមកនិយាយហើយបងគាត់បានជំរាបខាងដើមអញ្ចឹងគឺរយៈពេលមួយអាទិត្យជាងនេះគឺមានបញ្ហាគឺធ្វើគេហៅថាកោតកម្មអហិង្សា នៅមុខបាទក្រុមហ៊ុន Nagavel ជាក្រុមហ៊ុនមួយដែលអឺគេហៅថាជាក្រុមហ៊ុនប្រភេទកាស៊ីណូទៀតបាទហើយយើងមើលការធ្វើកោតកម្មរបស់បងប្អូនដែលជាបុគ្គលិកបាទជាង300នាក់ហ្នឹងដែលគាត់ ដាក់លក្ខខណ្ឌទៅដល់ខាងប្រធានក្រុមហ៊ុននោះខាងអ្នកគ្រប់គ្រងនោះស្រាប់តែយើងមើលឃើញខាងអាជ្ញាធរមានសមត្ថកិច្ចគាត់មិនបានព្យាយាមមកធ្វើការជួយដោះស្រាយជូនពួកគាត់ទេស្រាប់តែគាត់យកកម្លាំងមកដាក់ហ្នឹងមិនមែនដើម្បីតែការការពារណាលក្ខណៈដូចបងថាមិញគាត់មានដាក់តាមដានតាមអីចឹងទៅអញ្ចឹងវាជារឿងមួយមិនល្អទេវាផ្ទុយចាក់បានន័យថាផ្ទុយ ខុសអំពីច្បាប់ដែលមានចែងនៅក្នុងមាត្រា37យើងនិយាយអំពីសិទ្ធិធ្វើកោតកម្មហ្នឹងគឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទហ្នឹងគឺគាត់មានសិទ្ធិធ្វើកោតកម្មដោយអហិង្សាហើយការធ្វើរបស់គាត់ទៀតសោតហ្នឹងគឺស្របទៅតាមច្បាប់ចែងអញ្ចឹងយើងមើលឃើញរយៈពេលមួយអាទិត្យជាងនេះទាំងបងប្អូនទាំងខ្ញុំយើងមើលទៅគឺពួកគាត់ធ្វើធ្វើដោយអហិង្សាគាត់ធ្វើគាត់មានរបៀបរបប បានអ្នកធ្វើហ្នឹងគាត់ដឹងគាត់ដឹងទួនាទីរបស់គាត់គាត់គាត់ធ្វើគេហៅថាគោរពទៅតាមច្បាប់ដែលមានចែងដែលយើងនិយាយអំពីសិទ្ធិធ្វើកោតកម្មហ្នឹងអញ្ចឹងនៅពេលដែលដំណោះស្រាយឲ្យពួកគាត់អត់មានទេហើយយើងឃើញខាងមន្ត្រីរបស់រដ្ឋាភិបាលនោះតាក់ទងនៅផ្នែកការងារនោះចេញមកឃើញមាន ប្រតិកម្មទៅលើរៀបរាប់តាំងពីមិនគួរណាមានស្ត្រីផ្ទៃពុះអីទៅចូលរួមធ្វើបដកម្មទេហើយគាត់គិតគាត់វិភាគគាត់ លើកឡើងថាវាជាជាសកម្មភាពមួយដែលរៀបចំធ្វើជាបដិវត្តអីរឿងនេះជារឿងមួយដែលអត់ត្រឹមត្រូវទេពីព្រោះយើងដឹងហើយកម្មកក៏ដូចជាកម្មការនីគឺជាសរសៃឈាមរបស់ប្រទេសជាតិគឺជាសរសៃឈាមផ្នែកសេដ្ឋកិច្ចបាទរបស់ប្រទេសជាតិរបស់យើងហេតុអីបានជាយើងនិយាយថាកម្មកកម្មការនីអ្នកធ្វើការជាសរសៃឈាមរបស់ប្រទេសជាតិពីព្រោះពួកគាត់គឺជាអ្នក ផលិតបាទគឺជាអ្នកផ្ដល់សេវាសេវានេះសេវាបានន័យថានៅពេលដែលមនុស្សនៅក្នុង សង្គមត្រូវការរបស់របរដូចជាពលករពលករនីប៉ុន្តែក្នុងថ្ងៃនេះយើងលើកពីតម្លៃនៃសិទ្ធិកម្មករអញ្ចឹងមិញបងគាត់បានថាយើងលើកអំពី Nagavel ប៉ុន្តែខ្ញុំសូមសរុបរួមបន្តិចទៅយើងនិយាយអំពីសិទ្ធិទូទៅតែម្ដងអញ្ចឹង កម្មករកម្មការិនីរោងចក្រក្តីខាងធ្វើការនៅក្រុមហ៊ុន Dagaver នឹងក្តីគឺពួកគាត់សិតតែមានសិទ្ធិគាំពៀទៅដោយច្បាប់កាលណាបើមានសិទ្ធិគាំពៀទៅដោយច្បាប់ហើយការធ្វើឡើងរបស់ពួកគាត់ការធ្វើកោតកម្មនោះអញ្ចឹងត្រូវបានច្បាប់គាំពៀរបស់ពួកគាត់ពីព្រោះពួកគាត់ធ្វើទៅតាមអ្វីដែលច្បាប់បានចែងគាត់ទៀមទាផលប្រយោជន៍ដែលខាងក្រុមហ៊ុនមិនបានផ្ដល់ឲ្យគាត់អញ្ចឹងគាត់ទៀមទានឹងអត់ខុសទេហើយការទៀមទារបស់គាត់ របស់ពួកគាត់គេសោតនោះមិនមែនបានធ្វើប្រើអំពើហិង្សាទេគឺគាត់លក្ខណៈអហិង្សាបាទគាត់ទៀមទារោគដំណោះស្រាយជូនពួកគាត់ករណីដូចដែលកម្មកកម្មការនីជាង300អ្នកជាងហ្នឹងដែលបាទបាទជាងយើងនិយាយពីកម្មកបាទបញ្ចូលកម្មកកម្មការនីគឺខាងវិស័យកាត់ដេរអញ្ចឹងកម្មកបាទបុគ្គលិកដែលធ្វើការនៅ Nagaver ហ្នឹងអញ្ចឹងគាត់ស្នើសុំឲ្យខាងក្រមប្រធានក្រុមហ៊ុនហ្នឹង ទទួលយកពួកគាត់ចូលធ្វើការវិញពីព្រោះពួកគាត់អត់មានខុសអីផងអញ្ចឹងកាត់ពួកគាត់ចោលអញ្ចឹងវាអត់ត្រឹមត្រូវអញ្ចឹងត្រូវតែមានហេតុផលសមរម្យសម្រាប់ពួកគាត់នៅក្នុងប្រទេសប្រជាធិបតេយ្យអញ្ចឹងសិទ្ធិរបស់អ្នកធ្វើការគឺគេគាំពៀណាបាទគេគាំពៀមែនតែនមិនមែននៅពេលដែលមានបញ្ហាទៅគឺអត់រកដំណោះស្រាយទេហើយអ្វីដែលខ្ញុំសង្កេតឃើញនៅ ក្នុងស្រុកខ្មែរយើងពុកម៉ែបងប្អូនជាពិសេសយើងប្រើពាក្យជាពិសេសតែម្ដងគឺ មន្ត្រីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចអ្នកពាក់ព័ន្ធខាងមន្ត្រីរដ្ឋាភិបាលណានៅពេលដែលមានបញ្ហាផ្នែកការងារតែងតែដោះតែងតែលក្ខណៈដោះដោះសារមិនសូវជាមិនសូវជាគេហៅថារោគដំណោះស្រាយជូនពួកគាត់ណាហើយខ្ញុំឃើញអ្នកសារព័ត៌មាននៅពេលដែលគាត់ចុះផ្សាយគាត់ព្យាយាម តាក់ទងទៅមន្ត្រីដែលដែលដែលជាប់ពាក់ព័ន្ធនេះដើម្បីសួរសំណួរសួរនាំអំពីរឿងបញ្ហានឹងហេតុអ្វីបានជារឿងមួយឆ្នាំទៅមួយឆ្នាំចេះតែកើតមានរឿងនឹងជាជាហោហែហើយដដែលដដែលមិនព្រមដោះស្រាយឲ្យបានចប់សពគ្រប់អញ្ចឹងនៅពេលដែលអ្នកសារព័ត៌មានថាថាយ៉ាងម៉េចបាទតាក់ទងទៅគឺអត់មានអ្នកលើកនេះពុកម៉ែបងប្អូននៅពេលដែលមន្ត្រីរាជការធ្វើការនៅពេលដែលយើង មាននៅពេលដែលជួបនឹងបញ្ហា សង្គមជួបបញ្ហាអ្នកដែលពាក់ព័ន្ធត្រូវមកដោះស្រាយនៅក្នុងនាមយើងជាអាជ្ញាធរមានសមត្ថកិច្ចនេះអញ្ចឹងត្រូវមកដោះស្រាយរឿងបញ្ហាហ្នឹងឲ្យឲ្យវាបានអញ្ចឹងអត់លើកទូរស័ព្ទរបស់អ្នកសារព័ត៌មានទៀតអញ្ចឹងបានថាកិច្ចវេះកាលណាកិច្ចវេះអត់លើកទូរស័ព្ទហ្នឹងសួរថារវល់រឿងអីរឿងផ្នែកការងារគឺមន្ត្រីតាក់ទងនឹងផ្នែកការងារនឹងត្រូវមកដោះស្រាយបើសិនជាទេទៅចេះតែរវល់ចេះតែរវល់អញ្ចឹងអស់លោកមកធ្វើការនៅទីនឹងទៅអី ព្រោះអស់លោកមកធ្វើការទីហ្នឹងគឺដើម្បីរកដំណោះស្រាយដើម្បីគាំពៀការពៀនៅអ្នកដែលធ្វើការនៅក្នុងស្រុកខ្មែររបស់យើងហើយមិនមែនតែអ្នកធ្វើការក្នុងស្រុកខ្មែរទេតកតូននឹងផ្នែកការងារហ្នឹងសម្រាប់ពលករពលការនីចេញក្រៅប្រទេសអ្នកធ្វើការនៅក្រៅប្រទេសក៏មន្ត្រីខាងវិស័យការងារហ្នឹងខាងក្រសួងការងារក៏ត្រូវតែពាក់ព័ន្ធក៏ត្រូវតែមើលការខុសត្រូវដែរបាទប៉ុន្តែយើងក៏លេខទៅមើលនៅក្នុងស្រុកខ្មែរយើងហេតុអីបានជាមួយអាទិត្យជាងហ្នឹងបាតកម្មរយៈហិង្សា មិនទាន់បានដោះស្រាយខាងមន្ត្រីរដ្ឋាភិបាលហើយនឹងខាងប្រធានក្រុមហ៊ុនហេតុអ្វីមិនជួបគ្នាចរចាជាមួយនឹងតំណាងកម្មកររោគដំណោះស្រាយរួមអត់តាន់នេះមួយរយៈពេលមួយអាទិត្យជាងអត់តាន់ឃើញណាស្រាប់អត់តាន់ឃើញដូចខ្ញុំជំរាបមិញខាងដើមអញ្ចឹងស្រាប់តែខាងមន្ត្រីរដ្ឋាភិបាលហ្នឹងចេញសារមករបៀបគម្រាមកំហែងហើយមាក់ងាយមិនបានផ្ដល់តម្លៃទៅឲ្យកម្មករមិនបានការពារផលប្រយោជន៍កម្មករបុគ្គលិក Nagavel ហ្នឹងទេ គាត់លក្ខណៈសរសេរបែបគំរាមទៀតណានេះជារឿងមួយដែលមិនល្អទេបាទពីព្រោះនៅក្នុងច្បាប់គេមានចែងតាអញ្ចឹងកម្មករបាទកម្មករដែលដែលបាទអ្នកធ្វើកោតកម្មបាទធ្វើគេហៅថាធ្វើកោតកម្មដោយអហិង្សាអញ្ចឹងត្រូវបានគាំពៀទៅដោយច្បាប់បាទអញ្ចឹងកាលណាបើយើងនិយាយពីការគាំពៀទៅដោយច្បាប់អាជ្ញាធរមានសមត្ថកិច្ចត្រូវតែ ទៅសម្របសម្រួលមើលការកុសត្រូវមិនមែនទៅ ដើម្បីគេហៅថាធ្វើបំបែកពួកគាត់ទេណាយើងមើលថ្ងៃដូចជាថ្ងៃទី2ចូលថ្ងៃទី3នៅពេលដែលយើងឃើញវីដេអូមួយពួកគាត់ចង់ទៅបន្ទប់ទឹកចង់ទៅបង្គន់អនាម័យស្រាប់តែហាមពួកគាត់ទេណាបាទសំបីតែសិទ្ធឯកជនណាយើងនិយាយភាសាដោះទុកសัตว์លោកហ្នឹងវាហ្នឹងជារឿងបាក់ជារឿងចាំបាច់ជារឿងធម្មជាតិប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចហាមពួកគាត់មិនឲ្យទៅទៀតគ្រាន់តែគាត់ចង់ទៅ ដោះទុកសត្វលោករបស់គាត់នេះបាទចា៎យើងនិយាយពាក្យដោះទុកសត្វលោកប្រហែលជាខាងភាសាសង់ទេភាសាខាងបែបសាសនាទេប៉ុន្តែហ្នឹងយើងនិយាយថាទៅបន្ទោបងអីទៅបត់ជើងទូចបត់ជើងធំអីហ្នឹងស្រាប់តែអត់ឃើញហើយពួកគាត់រៀបចំដាក់មានរៀបចំធ្វើជាបង្គន់បែបផ្សេងដែលគាត់ឆ្នៃអញ្ចឹងទៅអញ្ចឹងនៅពេលដែល ប្រជាពលរដ្ឋធម្មតាទាំងខ្ញុំទាំងបងប្អូនមើលទៅយើងមើលទៅថាវាអសិលធម៌គ្មានគ្មានសិលធម៌អីក្នុងខ្លួនបន្តិចចុះអាញាធម៌មានសមត្ថកិច្ចហើយនៅពេលដែលអន្តរជាតិឃើញបែបនឹងទៀតគេនឹងវាតម្លៃភ្លាមថាហេតុអ្វីបានជាអាញាធម៌មានសមត្ថកិច្ចនៅក្នុងរបបដែលដឹកនាំដោយគណៈបកប្រជាជនសពថ្ងៃនេះសាហាវខូចខើម្លេះគ្មានក្រមសិលធម៌នៅក្នុងខ្លួនក្នុងនាមជាមនុស្សជាតិបាទនេះយើងមើលទៅហ្នឹងណាបាទអញ្ចឹងខ្ញុំសូមប៉ុណ្្នឹងសិនបងបាទចា៎ ចាសូមអរគុណបងវិបុលចាចំពោះលោកស្រីធីតាភូវិញតើលោកស្រីមានទស្សនៈអ្វីបន្ថែមក៏ឬទស្សនៈអ្វីបន្តបន្តពីបងអូនវិបុលទេចាសូមអញ្ជើញចាអរគុណច្រើនចាជាដំបូងចាកណាសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋនៅមកកាន់វេទិកាសេរីចាថ្ងៃនេះគឺថាយើងមានកិច្ចពិភាក្សានិយាយអំពីតម្លៃនិងសិទ្ធិនៃកម្មករ បើខ្ញុំសូមចូលរួមបន្ថែមនៅអ្វីដែលបងអូនប្រុសវិមលគាត់បានលើកមកបរិយាយអំញមិញនេះយើងមើលឃើញថាបើសិនជាក្រុមហ៊ុនរបស់ Nagavel នោះគឺជាក្រុមហ៊ុនមួយស្របច្បាប់ដែលសារខ្ញុំឃើញបងអូនប្រុសវិមលគាត់បានបកស្រាយបោះបែកល្អណាស់អានេះខ្ញុំសួរត្រឡប់ទៅរដ្ឋាភិបាលរបស់ក្រុមក្រុមហ៊ុនពេញវិញថាបើសិនជាក្រុមហ៊ុន Nagavel នោះជាក្រុមហ៊ុនមួយស្របច្បាប់ស្របច្បាប់ហើយអត់មានធ្វើបើខុសច្បាប់ទេ ចោះហេតុអីក៏មិនដោះស្រាយណាត្រូវតែហៅមេសហជីពដែលជាតំណាងឲ្យកម្មករនឹងមកដោះស្រាយទៅដោះស្រាយបញ្ហាគ្នាទៅកុំប្រើរូបភាពគម្រាមកំហែងដោយប្រើសមត្ថកិច្ចឬក៏ប្រើតឡាការឲ្យមកទៀតសង្កត់យើងមើលឃើញទៅមានការរំលោភសិទ្ធិណាមានការរំលោភសិទ្ធិធ្ងន់ធ្ងរខ្លាំងមែនទែនដោយបងប្រុសវិបាលគាត់បានថាអំបញ្ញមិញតាក់តងនឹង បំបត្តិសិទ្ធិសេរីភាពក្នុងការដូចជាបងប្អូនស្ត្រីយើងណាចា៎ហើយគាត់មានបញ្ហាទៅបន្ទុកទឹកទៅអីហ្នឹងគាត់ខាំងមិនឲ្យគាត់ចេញរហូតគាត់ទៅជាគាត់ជុំវិញចឹងទៅគាត់ត្រូវបន្ទោបងនៅទីសាធារណៈគឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរណាហើយរហូតយើងឃើញលោកហេងសួរដែលជាមន្ត្រីនាំពាក្យរបស់ក្រសួងកិច្ចការនោះប្រើភាសាមួយគឺថាប្រមាថទៅដល់ស្ត្រីភេទប្រមាថទៅដល់ស្ត្រីនិងនីតិជនដែលជាអ្នកដែលថា កុមារដែលមានអាយុតិចពួកគាត់ជាស្ត្រីដែលមានផ្ទៃពោះឬក៏ស្ត្រីមានកូនហ្នឹងគាត់ក៏ជាបុគ្គលិកនិយោជកនៅក្នុងក្រុមហ៊ុនហ្នឹងដែរនៅពេលដែលគាត់រងផលប៉ះពាល់នៃការងាររបស់គាត់គាត់មានសិទ្ធិចេញមកតវ៉ាប្រឆាំងខ្ញុំឥឡូវបើយើងប្រៀបធៀបទៅខ្ញុំក៏ជាអ្នកធ្វើការម្នាក់ក៏ជាកម្មករម្នាក់នៅរោងចក្រមួយនៅប្រទេសអាល្លឺម៉ង់ទៀតគឺនៅទីនេះណាធ្វើជាកម្មករនេះប៉ុន្តែមានការគ្រប់សិទ្ធិ មានការយកចិត្តទុកដាក់ខ្លាំងណាស់មិនមែនមានមិនមែនរបៀបសុខខ្មែរគឺថាមើលទៅគឺថាធ្វើបាបកម្មករតែម្ដងអត់មានការគ្រប់សិទ្ធអត់មានការយកចិត្តទុកដាក់តើមូលហេតុអីដោយសារតែរដ្ឋាភិបាលយើងជារដ្ឋាភិបាលមួយ យើងសប្តាហ៍នេះយើងនិយាយទៅជួនកាលយើងនិយាយថាយើងនឹងប្រមាថយើងនឹងជេរយើងប្រើពាក្យមិនសមរម្យគឺរដ្ឋាភិបាលខ្មែរយើង គឺជារដ្ឋាភិបាលកំសោយអសមត្ថភាព ព្រោះនៅសប្តាហ៍នេះខ្ចីដង្ហើមសេដ្ឋកិច្ចគេដកគឺថាធ្វើអីក៏ដោយគឺអត់មិនអាចកំណត់ជោគវាសនាខ្លួនឯងបានទេគេធ្វើភ្ជុះធ្វើភ្លៀងបានឈ្មោះនេះទុនធ្វើភ្ជុះធ្វើភ្លៀងបានតាមចិត្ត Nagaworld គឺជាក្រុមហ៊ុនមួយដែលមានភាគហ៊ុន40%នៃត្រកូលហ៊ុនបើចឹងវាពាក់ព័ន្ធជាមួយនឹងត្រកូលហ៊ុនទៀតតែយើងនិយាយទៅត្រកូលហ៊ុនទៀតតែអីតែត្រកូលហ៊ុននោះតាមស៊ីណាហ៊ានហ្មង ហ៊ានធ្វើខ្ជុះធ្វើពៀងជាមួយកម្មករអញ្ចឹងតែសារខ្នងមកឯងក្នុងមួយឆ្នាំមួយឆ្នាំតើណាកាវើលបងបងប្រាក់ចំណូលប្រមាណតើឲ្យតកោហ៊ុនត្រទ្រង់គ្រួសារតកោហ៊ុនគាត់ដល់2021ដែលយើងដឹងហ្នឹងណា10លានដុល្លារអញ្ចឹងហើយបានតាំស៊ីនឹងហ៊ានណាស់មិនដោះស្រាយបញ្ហាឲ្យកម្មករទេតែសុខចិត្តយកលុយទៅញាត់មាត់ហ៊ុនសែនទៅញាត់មាត់តកោហ៊ុនវិញ បើអញ្ចឹងខ្ញុំសូមឲ្យរដ្ឋាភិបាលណាសូមមេត្តាយកចិត្តទុកដាក់ណាមើលថែទាំទៅដល់កម្មករផងព្រោះកម្មករមានសារៈសំខាន់ណាស់ប្រទេសជាតិមួយដែលមានការរីកចម្រើនប្រទេសជាតិមួយដែលគេមើលឃើញថាអ្នកឯងដឹកនាំប្រទេសបានល្អជាមេដឹកនាំប្រទេសប្រទេសជាតិមួយមានមេដឹកនាំល្អហ្នឹងគេមិនមែនថាមើលទៅអាភាពស៊ីវិល័យរបស់មេដឹកនាំទេតែគេមើលទៅលើប្រជាពលរដ្ឋឬក៏កម្មករព្រោះកម្មករគឺជាសរសៃឈាមរបស់ប្រទេសជាអ្នកជួយទ្រទ្រង់ ជាអ្នកជួយធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិមានភាពរឹងមាំមិនមែនភាពរឹងមាំនៃប្រទេសនោះដោយសារតែមេដឹកនាំនឹងប្រើសម្ភារៈទំនើបទេខ្ញុំសូមប្រាប់ត្រឡប់ទៅលោកហ៊ុនសែនវិញហើយមិនមែនដោយសារសម្ដីអំនួតអួតឯងស្អាងឆ្កាដៃឆ្កាជើងរបស់លោកហ៊ុនសែនទេ ភាពរឹងមាំនៃប្រទេសមួយគឺប្រជាពលរដ្ឋរស់នៅសមរម្យមានការងារធ្វើ ហើយមិនមែនឃើញសម្រេចនៃការឈឺចាប់ពលកម្មករដូចសពថ្ងៃនេះដំណោះស្រាយដល់បងប្អូនប្រជាពលរដ្ឋយើងពិសេសគឺកម្មករដែលកំពុងកើតមានកម្មករនៅនាការវើលសូមដោះស្រាយជាបន្ទាន់ជូនពួកគាត់សូមគាត់បន្តលៀបពណ៌ធ្វើទុកបុកម្នេញចោតប្រមាថគាត់គ្រប់រូបភាពអញ្ចឹងទេការចោតប្រមាថសប្ថ្ងៃនេះណាអ្នកឯងកំពុងតែ សម្លាប់ជីវិតណា សម្លាប់ពលរដ្ឋខ្លួនឯងគឺថា មិនមែនសម្រាប់ធម្មតានេះគឺថាសម្រាប់ទៅចំពោះមុខមកដែលបើកចំហតែម្ដងចាអរគុណច្រើនខ្ញុំសូមចូលរួមមតិតែប៉ុណ្្នឹងចាចាអរគុណចាអរគុណលោកស្រីទីដាពូចាយើងដឹងហើយតាមអ្វីដែលយើងបានឃើញក៏ដូចជាអ្វីដែលបងអូនវិបុលបានជម្រាបហើយក៏ដូចជាបងស្រីទីដាពូបានជម្រាបឡើងហើយថាពួកគាត់ធ្វើការតវ៉ានឹងដើម្បីទាមទារសិទ្ធិសេរីភាពរបស់ពួកគាត់ចា សិទ្ធិក្នុងការងាររបស់ពួកគាត់ហើយពួកគាត់ក្រំតែពួកគាត់តវ៉ាដើម្បីឆ្នាំងបាយរបស់ពួកគាត់ដើម្បីកាពះសិទ្ធិរបស់ពួកគាត់ចា ហើយគឺមិនមែនពួកគាត់នឹងទៅធ្វើកោតកម្មនឹងដើម្បីព្រោះរដ្ឋាភិបាលទេមិនមែនទៅធ្វើបដិវត្តធ្វើទេហើយការតវ៉ានេះគ្រាន់តែទាមទារយុត្តិធម៌សេរីភាពកន្លែងធ្វើការរបស់គាត់ហើយមានដំណោះស្រាយរវាងក្រុមហ៊ុនរវាងបុគ្គលិកហើយនិងកម្មករតែប៉ុណ្ណឹងចាចំពោះប្អូនជុងលៀងវិញតើប្អូនយល់ឃើញបែបណានៅក្នុងពេលដែលពួកកោតក្រចេញធ្វើកោតកម្ម8ថ្ងៃទៅហើយនេះមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុនក៏ដូចជាក្រសួងការងារហ្នឹងបានន័យថាវានៅពីក្រោយហ្នឹងវាមានការពុករលួយយ៉ាងណាដើម្បីអឺ ឲ្យអស់ចម្ងល់ទៅសូមបងអូនជួយបកស្រាយចាស់សូមជម្រាបបាទជាបឋមខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះធេរានុធរៈគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនរួមជាតិហើយសូមជម្រាបសួរបងទាំង3ផងដែរអឺចំពោះខ្ញុំអឺសិទ្ធិកម្មករនៅប្រទេសកម្ពុជាត្រូវបានរដ្ឋាភិបាលកម្ពុជាយើងថារបបរបបរដ្ឋអំណាចទីក្រុងភ្នំពេញគឺមើលងាយមែនទេសិទ្ធិកម្មករយើងឃើញហើយមិនមែនតែ ចំពោះបុគ្គលិក Nagavel ទេ តាំងពីដើមមកនៅ ពេលដែលកម្មកររោងចក្រចេញធ្វើកោតកម្មធ្វើបាតកម្មមិនមានដំណោះស្រាយទេមានតែការបង្ក្រាបខ្ញុំលើកឧទាហរណ៍ការបង្ក្រាបធំធំនៅប្រទេសកម្ពុជាទៅលើកម្មករថ្មីថ្មីនេះឆ្នាំ2014ដើមឆ្នាំនៅផ្លូវវែងស្រេងកម្មករផ្ទុះការតវ៉ាគ្រប់ទីកន្លែងទាមទារប្រាក់ឈ្នួលពេលនោះ160ដុល្លារប៉ុន្តែរដ្ឋអំណាចទីក្រុងភ្នំពេញមិនបាន អើពើមិនបានស្វែងរកដំណោះស្រាយជូនពួកគាត់ទេមានតែប្រើកងកម្លាំងប្រដាប់អាវុធបង្ក្រាបទៅលើពួកគាត់បាញ់ប្រហារទៅលើពួកគាត់ធ្វើឲ្យមនុស្សយ៉ាងតិចណាស់5នាក់ស្លាប់ហើយមនុស្សជាច្រើនអ្នកទៀតបាត់ខ្លួននឹងរងរបួសរហូតមកដល់ពេលនេះពួកគាត់នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយអត់មានតតែសោះព្រឹត្តិការណ៍មុននឹងទៀតនៅចុងឆ្នាំ2013 នៅមុខវត្តស្ទឹងមានជ័យពេលដែលកម្មកររោងចក្របានដង្ហែកោតកម្មទៅ ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចា៎នៅពេលនោះគឺត្រូវបានកងកម្លាំងបដាប្រវត្តិស្ទាក់នៅ មុខវត្តស្ទឹងមានជ័យហើយបានបាញ់បហាប្រើបដាប្រវត្តិបាញ់បហា ធ្វើឲ្យស្ត្រីម្នាក់ស្លាប់ពេលនោះគាត់ជាអ្នកលួបាយនៅចិត្តហ្នឹង គាត់បានទទួលមរណភាពដោយសារតែការបង្ក្រាបពីអឺអ្នកសេវាសេវាយុទ្ធធម៌មិនដែលទទួលបានមិនដែលទទួលបានដំណោះស្រាយទេចំពោះកម្មករកម្មការនីនៅប្រទេសកម្ពុជា បុគ្គលិក សាធារណៈបុគ្គលិកក្រុមហ៊ុនឯកជននៅពេលដែលមានការតវ៉ាពួកគាត់ឈឺចាប់ចង់បាន លក្ខខណ្ឌការងារត្រឹមត្រូវគឺមិនដែលទទួលបានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាហើយខ្ញុំលើកឧទាហរណ៍ពីសិទ្ធិកម្មករនៅប្រទេសបារាំងដែលខ្ញុំរស់នៅកម្មករនៅប្រទេសបារាំងត្រូវបានគាំពៀទៅដោយច្បាប់របស់ប្រទេសបារាំងច្បាស់លាស់មុននឹងចូលធ្វើការនៅកន្លែងណាក៏ដោយទោះក្រុមហ៊ុនរោងចក្រឬហាងហើយ កិច្ចសន្យាការងារគឺគេមិនដែលចោលសិទ្ធិរបស់កម្មករយើងមានសិទ្ធិជនិតយើងមិនមែនគាត់មិនថាយើងមានសិទ្ធិរហូតទៅដល់ត្រួតទៅលើតកែវិញអត់ទេប៉ុន្តែយើងមានសិទ្ធិឧទាហរណ៍ថាមួយឆ្នាំ យើងមានសិទ្ធិឈប់សម្រាកប្រហែលថ្ងៃយើងធ្វើការយើងបងពុនជួលរដ្ឋនៅពេលដែលយើងឈឺតើអ្នកណាជាអ្នកចេញថ្លៃព្យាបាលចំនួនយើងគឺរដ្ឋជាអ្នកចេញថ្លៃព្យាបាលចំនួនយើងព្រោះយើងបងពុនជូនរដ្ឋ នៅពេលដែលយើងចាស់យើងមានប្រាក់ចូលនិវត្តន៍គឺរដ្ឋជាអ្នកសងមកយើងវិញពីព្រោះយើងធ្វើការយើងបង់ពន្ធនៅពេលដែលយើងចង់ឈប់ពីការងារហ្នឹងហើយយើងចង់ទៅស្វែងរកការងារអីផ្សេងក្នុងចន្លោះពីសម្រាប់ហ្នឹងក៏គេមានប្រាក់ឧបត្ថម្ភដែរនៅពេលដែលយើងសម្រាប់ហ្នឹងគេហៅភាសាបារាំងគេហៅថា chômage គឺមានន័យថានៅពេលដែលយើងធ្វើការយើងបង់ពន្ធនៅពេលដែលយើងឈប់ពីការងារហ្នឹង យើងទទួលបានប្រាក់កម្រៃខ្លះដើម្បីចិញ្ចឹមជីវិតនៅពេលដែលយើងមិនទាន់មានការងារធ្វើអាហ្នឹងគឺគេឲ្យតម្លៃទៅលើសិទ្ធិរបស់កម្មករកម្មករពលករហើយបុគ្គលិកទូទៅនៅប្រទេសបារាំងគឺគេមានសិទ្ធិគ្រប់គ្នាកម្មករពលករគេចង់ទៅរៀនសូត្រទៅបន្ថែមទៀតគឺមានសិទ្ធិគ្រប់យ៉ាងហើយនៅពេលដែលកម្មករមិនពេញចិត្តចង់ធ្វើការតវ៉ារដ្ឋអំណាចបារាំងមិនដែល ប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបទេគឺតែងតែមានដំណោះស្រាយចនិចក្នុងនាម ជារដ្ឋអំណាចនៅប្រជាធិបតេយ្យនៅប្រទេសបារាំងគឺគេស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋជានិច្ចពីព្រោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោតប្រជាពលរដ្ឋជាម្ចាស់ឆ្នោតកម្មករជាម្ចាស់ឆ្នោតពលករជាម្ចាស់ឆ្នោតគឺគេឲ្យតម្លៃទៅលើសិទ្ធិរបស់កម្មករពលករខុសពីប្រទេសកម្ពុជាយើងឆ្ងាយណាស់ប្រទេសកម្ពុជាយើងគឺគេមិនដែលឲ្យតម្លៃទៅលើសិទ្ធិកម្មករឲ្យមានតែបង្ក្រាបទៅលើកម្មករទៅវិញ ដំណោះស្រាយនៅប្រទេសកម្ពុជាខ្ញុំធ្លាប់អានច្បាប់ស្ដីពីកម្មករសិទ្ធិកម្មករនៅប្រទេសកម្ពុជាគឺល្អនិយាយគប់ពីពីចម្លងពីប្រទេសបារាំងស្ទើរតែទាំងស្រុងប៉ុន្តែទាស់នៅត្រង់ការអនុវត្តការអនុវត្តគឺសេរីហ្មងសម្រាប់ប្រទេសកម្ពុជាហើយនៅពេលចុងក្រោយនេះគឺគេបានតាក់តែងច្បាប់ស្ដីពីសហជីពមានន័យថាច្បាប់ស្ដីពីសហជីពនេះគឺគៀបសង្កត់សហជីពដើម្បីមិនឲ្យចេញ តវ៉ាចំនួនកម្មករមានន័យថាគឺគេបំបិតសិទ្ធិសេរីភាពស្ទើរតែទាំងស្រុងថាទាំងស្រុងទៅលើកម្មករទៅលើសហជីពនៅប្រទេសកម្ពុជាដូច្នេះគ្មានដំណោះស្រាយទេបាទអរគុណបាទចាអរគុណបងអូនជំនាញចាចំណែកបងអូនវិបុលវិញតើបងអូនមានអ្វីបន្ថែមទេអំពីការហេតុអ្វីបានជាក្រសួងការងារអធិការកិច្ចនិងក្រមប្រឹក្សាកណ្ដាលហ្នឹងគ្រប់នីតិវិធីហើយ8ខែហើយមិនអាចដោះស្រាយវិវាទការងារនេះបាន ឬក៏មកពីវាមានការពុករលួយរវាងក្រសួងការងារហើយនឹងថៅកែចាថៅកែសហគមន៍នឹងបាទអញ្ចឹងមុននឹងចូលដល់សំណួរបងខ្ញុំបាទបន្ថែមបន្តិចតាក់ទងទៅនឹងបាទមិនបន្ថែមទេខ្ញុំចង់លើកបន្តិចតាក់ទងទៅនឹងប្រទេសខ្ញុំនៅដូចខាងអូនពលានគាត់បានលើកណាបាទចាសូមជឿអញ្ចឹងតម្លៃសិទ្ធិកម្មករនេះគឺនិយាយរួមទៅមិនមែនតែ ប្រទេសយើងទេគឺទូទាំងពិភពលោកគឺគេមានច្បាប់គេគេគាំពៀពលករគេគាំពៀកម្មករកាលពីសប្តាហ៍មុន គឺទិវាគម្រប់ខួបបាទអឺខ្ញុំថ្ងៃខ្ញុំអត់ចាំទេប៉ុន្តែទិវារំលឹកខួបពលករចំណាក់ស្រុកណា អន្តរជាតិបាទអញ្ចឹងនៅប្រទេសដែលខ្ញុំនៅនេះ គឺមានប្រជាពលរដ្ឋខ្មែរយើងក៏ដូចជាជនបរទេសជាច្រើនដែលគាត់មកធ្វើការនៅទីនេះគាត់បានចូលរួមប្រារព្ធខួបទិវារំលឹក បើន័យថារំលឹកខួបពលករចំណាក់ស្រុកបរទេសហ្នឹងគឺមានអាញាធរមានបើន័យថាមានមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសកូរ៉េក៏ដូចជាខាងមន្ត្រីសហជីពអង្គការសង្គមស៊ីវិលជាច្រើនគាត់បានចូលរួមធ្វើនៅទីក្រុងសូអ៊ុលហើយគាត់លើកអំពីគុណតម្លៃសិទ្ធិរបស់កម្មករដែលមកធ្វើការនៅក្នុងប្រទេសកូរ៉េនេះហើយមិនតែប៉ុណ្្នឹងទៀតសោតប៉ុណ្្នឹងទៀតសោតគឺមានរូបពល ពលករណីយើងម្នាក់បាទអឺដែលគាត់ធ្វើការហ្នឹងបាទគាត់បានស្លាប់បាទស្លាប់កាលពីឆ្នាំទៅអញ្ចឹងរឿងហ្នឹងគឺជារឿងក្តៅកគុកអង្គការមន្ត្រីសង្គមស៊ីវិលនៅក្នុងប្រទេសកូរ៉េគឺគេយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរយើងមួយរូបហ្នឹងដោយសារតែគាត់បានបាត់បង់អាយុជីវិតនៅកន្លែងការងាររបស់គាត់ដោយសារតែការធ្វើប្រហែសរបស់ខាងថៅកែបាទអញ្ចឹងធ្វើអាខែត្រជាក់ខ្លាំងអញ្ចឹងគាត់ កន្លែងស្នាក់នៅរបស់គាត់គឺគាត់មានការធ្វើប្រហែលមិនបានយកចិត្តទុកដាក់ដល់ពេលអញ្ចឹងហើយធ្វើឲ្យករណីខ្មែរយើងនារី បានជនជាតិខ្មែរយើងម្នាក់ហ្នឹងគាត់បានកេងទៅវាតិចជ្រុលគឺស្លាប់ប៉ុន្តែករណីហ្នឹងមិនមែនចប់ទេណាមួយឆ្នាំជាងហ្នឹងគឺខាងអង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េនៅតែទាមទារឲ្យរដ្ឋាភិបាលនៅក្នុងប្រទេសនេះមានធ្វើការកែប្រែហើយបើយើងនិយាយអំពីតម្លៃទូទៅ នៃសិទ្ធិកម្មករនេះគឺមានសារៈសំខាន់ណាស់ដោយលោកជូលៀនគាត់បានលើកឡើងអញ្ចឹងនៅប្រទេសដែលខ្ញុំនៅនេះគឺនៅគឺយើងចូលធ្វើការយើងមានកិច្ចសន្យាអញ្ចឹងនៅក្នុងកិច្ចសន្យាយើងគឺគេមានដាក់ថ្ងៃឈប់សម្រាកច្បាស់ថ្ងៃបុណ្យថ្ងៃអញ្ចឹងគឺយើងឈប់ហើយនៅពេលដែលមានថ្ងៃក្នុងមួយឆ្នាំនេះយើងមានថ្ងៃឈប់សម្រាកប្រហែលប្រហែលថ្ងៃទៀតអញ្ចឹងនៅពេលដែលយើងឈឺនៅពេលដែលយើងឈឺយើងទៅធ្វើការកាតយើងប្រាប់ខាងក្រុមហ៊ុន អញ្ចឹងគេអត់កាត់អត់កាត់ប្រាក់ខែយើងទេបានន័យថាគេកាត់អាថ្ងៃដែលគេគេត្រូវផ្ដល់ឲ្យយើងក្នុងមួយឆ្នាំយើងអាចឈប់បានប្រមាណពី15ថ្ងៃទៅ20ថ្ងៃអញ្ចឹងនៅពេលដែលយើងឈប់គឺគេយកថ្ងៃហ្នឹងជំនួសហើយគេអត់កាត់ប្រាក់ខែយើងទេណាបាទនេះគឺគេផ្ដល់តម្លៃមែនតើសិទ្ធសិទ្ធពលករហ្នឹងអញ្ចឹងបានន័យថាសិទ្ធពលករសិទ្ធកម្មករហ្នឹងគឺគេគេយកចិត្តទុកដាក់ខាងថៅកែខាងរដ្ឋាភិបាលនៅពេលដែលមានខាងសហជីពឬក៏មានការធ្វើកោតកម្មអហិង្សា គឺខាងរដ្ឋាភិបាលនិងខាងតកែហ្នឹងចាប់ផ្ដើមភ័យហើយបាទភ័យហើយភ័យយ៉ាងម៉េចពីព្រោះនៅពេលដែលមានបញ្ហាតាក់ទងនឹងរឿងវិវាទការងាររដ្ឋាភិបាលនិងខាងតកែហ្នឹងខាងសាក់នៅពេលដែលខាងសាក់ជីបស្នើឲ្យដោះស្រាយគឺគេហៅតំណាងសហជីពនេះទៅជួបនៅកន្លែងអឺជាមួយរដ្ឋាភិបាលហើយនឹងតំណាងតកែហ្នឹងគឺត្រូវរកដំណោះស្រាយជូនពួកគាត់ហេតុអីបានជាក្រុមហ៊ុនប្រឈប់ពួកគាត់ហេតុអីបានជាក្រុមហ៊ុនបើកប្រាក់ខែមានបញ្ហាអញ្ចឹងទៅអញ្ចឹង កាលណាតាប្រធានសហជីពឬក៏កម្មករកម្មការនីនឹងដែលគាត់ចេញទៅចូលរួមមកធ្វើកោតកម្មទៀមទានៅសិទ្ធិរបស់គាត់នឹងហើយបាទរដ្ឋាភិបាលត្រៀមទៅប៉ុន្តែ នៅប្រទេសដែលខ្ញុំនៅនេះនៅពេលដែលចេញភ្លាមរដ្ឋាភិបាលនឹងកម្មនឹងប្រធានខាងក្រុមហ៊ុនគឺគេដោះស្រាយគេហៅតំណាងឲ្យទៅជួបហើយគេដោះស្រាយភ្លាមភ្លាមឲ្យអត់ដូចស្រុកយើងទេខុសវាផ្ទុយបាទវាផ្ទុយហើយចំណុចដែលជូលៀងគាត់បានលើកឡើងអញ្ចឹង បាទកាលពីឆ្នាំ2014បាទ2013 2014ហ្នឹងអញ្ចឹងតាក់ទងទៅនឹងកម្មកកម្មការនីកាត់ដេនៅពេលដែលគាត់ទៀមទាតម្លៃឡើងប្រហែលថាប្រាក់ខែត្រឹម160ដុល្លារស្រាប់តែខាងអាជ្ញាធរមានសមត្ថកិច្ចបាទបង្ក្រាបយ៉ាងសាហាវខុសខើយ៉ាងយងក្នុងបំផុតបាញ់សម្លាប់បាទឃើញបាទរហូតដល់5នាក់ស្លាប់បាត់ខ្លួនទៀត នេះគ្រាន់តែរឿងទៀមទាប្រាក់ខែហេតុអីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនទៅការពារពួកគាត់មិនទៅសម្រួលការពារពួកគាត់បានទៅបង្ក្រាបវិញហើយរឿងហ្នឹងផ្អើលនៅទូទាំងពិភពលោកពុកម៉ែបងប្អូនកាលពីឆ្នាំ2014ជាពិសេសសារព័ត៌មានធំធំនៅប្រទេសដែលខ្ញុំនៅនេះពីព្រោះវាពាក់ព័ន្ធកាលហ្នឹងដូចជាក្រុមហ៊ុនហ្នឹងវាពាក់ព័ន្ធមួយក្រុមហ៊ុនកូរ៉េបាទប្រធានក្រុមហ៊ុនណាដល់ពេលអញ្ចឹងកសែតកូរ៉េគេចុះប្រងព្រាតតែម្ដងហើយពុកម៉ែបងប្អូនត្រូវចាំចេះកាលណាបើមានការបង្ក្រាបការបាញ់សម្លាប់បាទ បែបហ្នឹងណាគឺវាតាក់ទងទៅនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិហេតុអីបានជាខ្ញុំលើកមិនបានយើងនិយាយពីសិទ្ធិកម្មករកម្មការនេះទៅតាក់ទងអីជាមួយនឹងអឺឧក្រិដ្ឋកម្មបទប្រឆាំងមនុស្សជាតិពីព្រោះការបង្ក្រាបនឹងវាខូខើវាធ្វើឲ្យស្លាប់ជីវិតមនុស្សធ្វើឲ្យស្លាប់ជីវិតពលកម្មករកម្មការនីអញ្ចឹងវាចូលនៅក្នុងបទបាទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពីព្រោះមានការស្លាប់ណាបាទអ នៅពេលដែលបងបានលើកឡើងថារយៈពេល8ថ្ងៃ8ថ្ងៃជាងមុនអត់មានឃើញខាងរដ្ឋាភិបាលខាងខាងតំណាង ខាងមន្ត្រីក្រសួងការងារហ្នឹងដោះស្រាយរឿងហ្នឹងអត់បានតើមានអ្វីនៅពីក្រោយបើយើងនិយាយទៅខ្ញុំស្ដាប់ចាប់បានបងធីតាភូគាត់បានលើកឡើងខាងដើមអញ្ចឹងវាមានប្រមាណភាគរយដែលនៅក្រុមហ៊ុន Nagavel ហ្នឹងមានភាគភាគរយភាគហ៊ុនរបស់អ្នកមានអំណាចនៅពីក្រោយអញ្ចឹងណាបាទបងធីតាភូគាត់បានលើកឡើងអញ្ចឹងនៅពេលដែលយើងមើលចំណុចនេះវាអាច ចូលមួយផ្នែកដែរពុកម៉ែបងប្អូនកាលណាបើបើសិនជាព្រមបើខាងក្រុមហ៊ុនគេព្រមដោះស្រាយទៅគេគិតថាគេអាចខាតផលប្រយោជន៍ទេប៉ុន្តែ ចំពោះខ្ញុំខ្ញុំគិតថាវាមិនខាតផលប្រយោជន៍ទេត្រឹម360ត្រឹមបាទត្រឹម300ជាងហ្នឹងបានន័យថាបើយកពួកគាត់ចូលធ្វើការទៅ គឺអត់ជាបញ្ហាដោះស្រាយគឺបានតែម្ដងហេតុអីពីព្រោះចំណូលនៅក្នុងកាស៊ីណូគឺយើងមិនដឹងថាចំណូលបានប៉ុន្តែមិនតិចទេ ហើយយើងអត់ដឹងថាក្នុងមួយឆ្នាំហ្នឹងកាស៊ីណូហ្នឹងបងពុនជួលរដ្ឋប្រមាណទេពីព្រោះយើងដឹងហើយថាកម្មករកម្មការនីអ្នកដែលគាត់ធ្វើការជាពិសេសកម្មករយើងនិយាយថាបុគ្គលិកបុគ្គលិកដែលធ្វើការនៅក្នុងអង្គការនៅក្នុងក្រុមហ៊ុនកាស៊ីណូនោះគឺពួកគាត់ជួយរកចំណូលឲ្យខាងកាស៊ីណូហើយជួយរកចំណូលឲ្យជាទៀតបាទពីព្រោះពួកគាត់ដូចជាសរសៃឈាមមួយដែលសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិយើងអញ្ចឹងអញ្ចឹង ពួកគាត់កាលណាពួកគាត់មានការងារធ្វើចរន្តសាច់ប្រាក់ដើរកាលណាដើរសេដ្ឋកិច្ចហ្នឹងវាដើរដែរហើយនៅពេលដែលពួកគាត់អត់បានចូលធ្វើអញ្ចឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិវាអត់ដំណើរការកាលណាបើអត់ដំណើរការអញ្ចឹងអ្នកដែលជាប់ពាក់ព័ន្ធត្រូវតែដោះស្រាយឲ្យឲ្យពួកគាត់គោរពសិទ្ធិរបស់ពួកគាត់ព្រោះគាត់ចូលធ្វើការមានអឺគេហៅថាមានលក្ខខណ្ឌការងារត្រឹមត្រូវតា ហេតុអីបានជាប្រជុំពួកគាត់ហើយនៅពេលដែលប្រជុំពួកគាត់ពួកគាត់ទៀមទាឲ្យទទួលពួកគាត់វិញហេតុអីបានជាមិនទទួលហើយតំណាងដែលត្រូវគាំពៀខាងខាងបុគ្គលិកនេះបានន័យថាខ្ញុំចង់តំណាងនិយាយខាងរដ្ឋណាបាទដែលគាត់មានតួនាទីជាអ្នកធ្វើការធ្វើយ៉ាងម៉េចឲ្យអ្នកដែលខាងប្រធានក្រុមហ៊ុនហើយនិងកម្មករបុគ្គលិកដែលធ្វើការនៅក្នុងហ្នឹងឲ្យទទួលបានហៅថាឯកភាពគ្នាក្នុងលក្ខខណ្ឌណាមួយ ប៉ុន្តែហេតុអីបានជារយៈពេលម្ដងពេលនេះដោះស្រាយរឿងនឹងមិនចេញរយៈពេល8ថ្ងៃហើយហើយដូចខ្ញុំនិយាយដែលខាងដើមអញ្ចឹងនៅពេលដែលអ្នកសារព័ត៌មានតាក់ទងទៅអ្នកដែលជាប់ពាក់ព័ន្ធទូរស័ព្ទទទួលអត់មានអ្នកទទួលហូតជាធម្មតាគឺជារឿយៗអញ្ចឹងបើនៅប្រទេសគេអ្នកហ្នឹងគឺដកវត្តចោលហេតុអីព្រោះហេតុអីបានជាទូរស័ព្ទទៅមិនលើកអ្នកឯងរវល់ធ្វើអីគេការងារស្អីគេចិត្តតែទេទៅមិនលើកមិនលើកមិនលើកមិនលើកអញ្ចឹងវាស្ទះការងារប្រជាពលរដ្ឋប្រជាពលរដ្ឋត្រូវឲ្យអ្នកឯងដោះស្រាយរឿងហ្នឹងហេតុអីបានជាដោះស្រាយអញ្ចឹងវាទាំង ខ្ញុំចង់កាត់បងអូនថារយៈពេលហ្នឹងការហ្នឹងគឺរ៉ាំរ៉ៃរយៈពេល8ខែប៉ុន្តែកោតកម្មលើកនេះ8ថ្ងៃអញ្ចឹងណាមិនមែនទៅនឹងទៅចាប់ផ្ដើមទេណាអារឿង Nagaver នេះតាំងពីឆ្នាំចាតាំងពីឆ្នាំតែដូច្នេះហើយ អ្វីដែលបងអូនមានយោបល់ហ្នឹងគឺត្រឹមត្រូវចាសូមជើញបន្តបាទបងបាទនៅខ្ញុំសូមបន្តបន្តិចទៀតអញ្ចឹងមិនខ្ញុំលើកទៅខាង ដែលខ្ញុំលើកជូលៀងគាត់បានលើកថារឿង2014ព្រោះខ្ញុំចាប់អារម្មណ៍ដែររឿងហ្នឹងហើយខ្ញុំក៏ត្រូវលើកយកមកនិយាយដែរទៀមទាប្រាក់ខែត្រឹម160សោះសម្រាប់ប្រជាពលរដ្ឋសាហាវកូខើមែនតើហើយខ្ញុំថានៅកាលណាមានការស្លាប់ប្រជាពលរដ្ឋដែលគាត់ជាកម្មករកម្មការនីនេះគឺវាចូលបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងក្រមព្រំប្រទាន100ក្នុងមាត្រា188អញ្ចឹងវាត្រូវអនៅពេលដែលខ្ញុំលើកអំពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិហ្នឹងខ្ញុំនឹកឃើញទៅដល់2015 នៅពេលដែលខាងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាយ៉ាងជុំក្នុងបាទយ៉ាងសាហាវខុសខើទៅលើអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិនៅមុខវិមានរដ្ឋសភាចាស់បាទនេះពុកម៉ែបងប្អូនរឿងនេះជារឿងមួយមិនធម្មតាទេប៉ុន្តែយើងមើលឃើញយើងដែលមើលឃើញថាអាញាធមមានសមត្ថកិច្ចខាងអង្គការរដ្ឋនិងខាងតុលាការដែលចាប់ជនមើលបានទេអត់បាទខ្ញុំនិយាយអញ្ចឹងខ្ញុំខ្ញុំមានអារម្មណ៍ថា វាមិនអស់ចិត្តបងប្អូនដែលចូលទស្សនាខ្ញុំដឹងថាវាមិនក៏ក៏ពុកម៉ែបងប្អូនមិនអស់ចិត្តដែរហេតុអីពីព្រោះបើកាលណាមេដឹកនាំផ្ដាច់ការនៅដឹកនាំយើងមិនងាយទទួលបានយុត្តិធម៌ពីអង្គការរដ្ឋទេត្រឹមត្រូវយើងមិនងាយទទួលបានទេហើយនៅពេលដែលយើងនិយាយថាហេតុអីបានជារយៈពេលដែលអ្នកបុគ្គលិកធ្វើការអង្គការក្រុមហ៊ុន Nagavel ហ្នឹងគាត់ធ្វើការទៀមទាកោតកម្ម8ថ្ងៃហ្នឹងអត់មានដំណោះស្រាយ ពីព្រោះអ្នកដែលត្រូវដោះស្រាយនឹងជាជនផ្ដាច់ការមិនមែនជាអ្នកប្រជាធិបតេយ្យបើសិនជាអ្នកប្រជាធិបតេយ្យបាទដោះស្រាយរឿងនឹងចេញហើយបាទឬដោះស្រាយរឿងនឹងចេញហើយពីព្រោះអ្នកប្រជាធិបតេយ្យគេគោរពសិទ្ធិមនុស្សគេគោរពសិទ្ធិបាទបើយើងនិយាយរួមទៅគឺគោរពសិទ្ធិតែដល់ផ្ដាល់តម្លៃគេយកច្បាប់ជាគោលមកធ្វើការដោះស្រាយមកធ្វើការដឹកនាំប្រទេសខុសដឹងខុសត្រូវដឹងត្រូវប៉ុន្តែកាលណាបើពួកមេដឹកនាំផ្ដាច់ការមន្ត្រីជាអ្នកផ្ដាច់ការហើយ វាពិបាកនឹងរយុទ្ធធរជូនប្រជាពលរដ្ឋជូនសង្គមជាតិហ្នឹងណានេះជារឿងចាំបាច់បំផុតហើយខ្ញុំនិយាយដដែលអញ្ចឹងអាប្រើអំពើហិង្សាមានការស្លាប់ហ្នឹងវាចូលបត់អ ுக ្រិតប្រឆាំងមនុស្សជាតិអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិនៅក្នុងមាត្រា188នៅក្នុងក្រមព្រហ្មទណ្ឌអញ្ចឹងអស់លោកតឡាការបាទមេត្តាបាទជាពិសេសព្រះរាជអាជ្ញាណាបាទហ្នឹងហើយខាងព្រះអាជ្ញា គួរតែស៊ើបអង្កេតរឿងហ្នឹងយកមកប្រន់ទាទោសជនដៃដល់មិនមែនធ្វើបាបតំណាងរាស្ត្រដែលគាត់មានអភ័យឯកសិទ្ធិហើយកាលពីឆ្នាំ2015ស្រាប់តែធ្វើបាបប្រើអំពើហិង្សាយ៉ាងសាហាវខុសខើហើយអត់ចាប់អត់បានហើយថាកាលហ្នឹងទៅចាប់បានដល់ពេលចេញមកវិញដូចតម្លើងសាក់អីណែឃើញទេអារឿងនេះរឿងសាក់រឿងដែលយើងគួរសោកស្ដាយបាទសោកស្ដាយមែនទេបាទអញ្ចឹងសូមប៉ុណ្្នឹងសិនមកបាទហ្នឹងហើយចាអឺសូមសូមសូមសូមចូលរួមតែ ចាសំជិនសំជិនសំជិនសំជិនខ្ញុំសូមបន្ថែមចំណុច2នៅចំពោះរឿងកម្មករនេះយើងឃើញថានៅប្រទេសកម្ពុជាមួយរយៈមុនយើងមិនមែនរយៈមុនទេគឺយូរដែរហើយជាជារឿយរឿយមកយើងឃើញតែតកែកម្មកររោងចក្ររត់ចោលកម្មករមូលហេតុអ្វីចាមូលហេតុគឺលុយក្រោមតុច្បាប់គ្រានៅប្រទេសកម្ពុជាមុននឹងបើករោងចក្រគឺត្រូវតម្កល់ថវិកានៅក្នុងក្រសួង ប៉ុន្តែថៅកែចិនដែលមកបើករោងចក្រនៅប្រទេសកម្ពុជាអត់តម្កល់ទេទី1អត់តម្កល់ហើយមានតែឲ្យលុយក្រុមតុកឲ្យលុយក្រុមតុកទៅអ្នកធ្វើការក្នុងក្រសួងទៅពួកមេធំធំដើម្បីបានបើករោងចក្រទី1ទី2នៅក្នុងច្បាប់សហគ្រាសនៅប្រទេសកម្ពុជាបើករោងចក្ររយៈពេល5ឆ្នាំ តាមខ្ញុំចាំធ្លាប់មើលច្បាប់5ឆ្នាំអត់យកពន្ធអញ្ចឹងនៅពេលដែលបើកសហគ្រាសនៅប្រទេសកម្ពុជា5ឆ្នាំនៅពេលដែលពួកតកែចិនខូចខូចទៅហ្នឹង ចង់កិច្ចកប់អត់ចង់បើកប្រាក់អតីតភាពការងារឲ្យទៅកម្មករវាត្រូវដូរដូរតកែដូរតកែដូរឈ្មោះរោងចក្រចាអញ្ចឹងមានថាវាអត់បងពុនអា5ឆ្នាំបន្ថែមទៀតដើម្បីបាន5ឆ្នាំអត់បងពុនទៀតនៅ ពេលដែលវាដូរតកែដូរក្រុមហ៊ុនវាថាអត់ទេអាតកែចាស់រត់បាត់ហើយក្រុមហ៊ុនចាស់លែងមានហើយអញ្ចឹងអាប្រាក់អតីតភាព ការងាររបស់កម្មករលែងមានអាហ្នឹងហើយហើយនៅពេលដែលតកែចិនទាំងអស់ហ្នឹងរត់ចោលគឺកម្មករអត់មានបានប្រាក់ចំណូលទេ អាមូលហេតុនៅក្នុងច្បាប់ប្រទេសកម្ពុជាដែលគេឲ្យតម្កល់ប្រាក់ហ្នឹងគឺនៅពេលណាដែលតកែរត់ចោលកម្មករគេយកអាប្រាក់តម្កល់ហ្នឹងមកដាក់ឲ្យកម្មករប៉ុន្តែនៅប្រទេសកម្ពុជាអត់មិនអើពើកម្មករគឺគេទុកចោលគេយកលុយដែលតកែឲ្យខ្លះហ្នឹងយកមកដាក់ក្នុងកប៉ាល់ខ្លួនឯងអាហ្នឹងគឺនៅប្រទេសកម្ពុជាចំណុចទី2ដែលខ្ញុំចង់បន្ថែមគឺសម័យកូវីដក្នុងសម័យកាលកូវីដនេះ នៅប្រទេសសេរីសេរីនៅប្រទេសប្រជាធិបតេយ្យ កម្មករអត់ធ្វើការប៉ុន្តែកម្មករនៅតែបានប្រាក់ខែដោយនៅប្រទេសបារាំងពួកខ្ញុំជាកម្មករអត់ធ្វើការប៉ុន្តែខ្ញុំទទួលបានអាហ្នឹងគឺរដ្ឋជាអ្នកបើកឲ្យប៉ុន្តែនៅប្រទេសកម្ពុជាអត់សោះកម្មករនៅប្រទេសកម្ពុជាអត់បានទទួលអីទាំងអស់ហ៊ុនសែននិយាយតែមាត់ប៉ុន្តែអត់មានបានមកកាក់ម៉ាស៊ីនចូលដល់កប៉ាល់កម្មករឯងអរគុណបាទខ្ញុំចង់បន្ថែមប៉ុណ្្នឹងបាទចា៎ ចាសូមជើញបងចាខ្ញុំក៏សូមបន្ថែមពីលើដែរអ្វីដែលបងគាត់បានស្វែងអំពីច្បាប់នៅស្រុកខ្មែរហ្នឹងថានៅស្រុកខ្មែរយើងមានច្បាប់មានអីហើយក៏ដូចជាបងអូនប្រុសជុងលៀងគាត់បាននិយាយថាច្បាប់កម្មនិយាយអំពីកម្មករច្បាប់កម្មករនៅស្រុកខ្មែរហ្នឹងគឺថាចម្លងទាំងគឺថាស្ទើរតែទាំងស្រុងពីច្បាប់នៅប្រទេសបារាំងថាច្បាប់មានតែនៅក្នុងក្រដាសទេប៉ុន្តែការអនុការអនុវត្តជាក់ស្ដែងគឺអត់មានទេស្រុកខ្មែរគេតែងតែប្រើច្បាប់មួយថាច្បាប់ម៉ែវា ដែលយើងតែងតែលើកយកមកនិយាយហ្នឹងណារាល់ការរត់របស់ស្រ័យតែគេតែដោះស្រាយឲ្យកម្មករគឺតែងតែយកសមត្ថកិច្ចដែលគេហៅថាក្រមបាក់ដៃទី3ទៅបង្ក្រាបទៅលើកម្មករក្នុងការតវ៉ាប្រឆាំងដើម្បីទាមទារនៅប្រាក់បៀវត្សនៅលក្ខខណ្ឌការងារសពបែបយ៉ាងហើយមូលហេតុអីមូលហេតុអីបានជាពួកគាត់ទាំងនោះរងការគឺសង្កត់អាកម្មពួកអតកែអនុវិហានធ្វើ ដោយសារតែពួកអាតកែអស់នោះវាយកលុយនោះទៅសងហ៊ុនសែនទៅសងលុយធំធំដល់គេអត់ខ្វល់ទេវាវាយធ្វើបានហើយរាល់អ្នកដែលបានធ្វើនៅឯធ្វើក្រមកម្មឬក៏ធ្វើបាបទៅលើកម្មករកម្មការិនីឬក៏យើងដូចជាកូនជុងលៀងក៏ដូចជាបងដែលបានលើកអំបញ្ញអំបញ្ញមិនអំពីអ្នកដែលបានធ្វើបាបទៅលើតំណាងរានហ្នឹងតើពួកអស់ទាំងនោះដែលមានទោសហ៎អត់មានទេបែរជាទទួលបានការលើកទឹកចិត្តផ្ដល់នៅទូនីតិបំស័ក ពីរដ្ឋាភិបាលរបស់ក្រុងភ្នំពេញទៅទៀតចាខ្ញុំសូមចូលរួមមតិតែប៉ុណ្ណឹងចានេះខ្ញុំក៏សូមបន្ថែមទៅបងស្រីធីតាពូដូចគ្នា យើងឃើញថាការពីថ្ងៃ19ហ្នឹងនៅលើទំព័រ Facebook របស់លោកហេងសួរដែលជាមន្ត្រីអ្នកនាំពាក្យក្រសួងការងារណាមិនព្រមដោះស្រាយបញ្ហាឲ្យពួកគេហើយតែសរសេរនៅនឹងទៀតថាបុគ្គលិកក្រុមហ៊ុន Nagavel ហ្នឹងធ្វើហ្នឹងគឺជាក្បួននៃបដិវត្តពណ៌អញ្ចឹងណា ដោយសារតែកាត់ឃើញពួក Nagavel នឹងបុគ្គលិក Nagavel រាប់ពាន់អ្នកក៏ដូចជានៅក្នុងហ្នឹងដូចជាមានស្ត្រីមានផ្ទៃពោះហ្នឹង46នាក់ផងដែរដែលបានចូលរួមក្នុងពលកម្មហ្នឹងហើយយើងចង់និយាយថាពាក្យថាបដិវត្តពណ៌នឹងវាជាចលនាវាជាសកម្មភាពដែលក្បត់ជាតិហើយតែផ្ដួលទៅរដ្ឋាភិបាលរលំរដ្ឋាភិបាលហ្នឹងគេហៅថាជនបដិវត្តចាហើយពាក្យអាចបដិវត្តពណ៌ហ្នឹងគេប្រើនៅក្នុងសម័យសង្គ្រាមអញ្ចឹងបងឬសម័យប្រវត្តិសាស្ត្រដែលបញ្ឆេះមនុស្សនឹងឲ្យស្អប់ពើមគ្នាកាប់សម្លាប់គ្នា ចុះបើរដ្ឋាភិបាលគាត់នៅតែប្រើពាក្យនឹងដដែលដដែលអាចស្អីទៅដែលគេដែលយើងឃើញនៅតាមទីសាធារណៈនៅតាមក្រសួងមួយមួយដែលដាក់អគុណសន្តិភាពអគុណសន្តិភាពនឹងបានន័យបែបណាទៅវិញចាសូមសូមសូមបងស្រីជួយបកស្រាយទៅនឹងតិចចាបើតាមខ្ញុំយល់ស្រុកស្រុកខ្មែរយើងអញវាថាជាអាអាការរំលោភសិទ្ធិនឹងវាធ្ងន់ធ្ងរមែនទែនស្ត្រីមុតទេពោះគាត់ទៅធ្វើបដិវត្តបដិវត្តពណ៌យ៉ាងម៉េចអានឹងវាជាការរំលោភសិទ្ធិធ្ងន់ធ្ងរណាស់ អត់យកចិត្តទុកដាក់មើលការថែទាំគាត់បែរជាលៀបពណ៌គាត់ថែមទៅទៀតមិនស្វែងរកដំណោះស្រាយមិនស្វែងរកវិធីយុទ្ធសាស្ត្រក្នុងការជួយដោះស្រាយឲ្យគាត់មើលមើលក្នុងនាមគាត់ជាស្ត្រីហើយគាត់កំពុងពោពោពោពងផងណាបែរជាបង្កើតនៅការលៀបពណ៌បង្កើតនៅញុះញង់ឲ្យគាត់ថែមទៀតអានេះហើយគេហៅថាគឺជា វិធីនៃការបំបាក់ទឹកចិត្តនៃការឲ្យថាឲ្យថាប្រមាថមើលងាយអញ្ចឹងច្បាប់នៅស្រុកខ្មែរ គេថាយើងនឹងប្រមាថទៅលើរដ្ឋាភិបាលប្រមាថទៅលើច្បាប់គេហ្នឹងណាតែព្រោះតែការអនុវត្តរបស់រដ្ឋាភិបាលឯងច្បាប់មានចែងនៅក្នុងក្រដាសតែការអនុវត្តជាក់ស្ដែងអត់មានបើធ្វើតាមច្បាប់ដែលបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញដែលបានចែងនោះគឺវាល្អត្រឹមត្រូវណាស់តែការអនុវត្តជាក់ស្ដែងយកតឡាការយកសមត្ថកិច្ចយកមកបង្ក្រាបវាយធ្វើបាបទៅលើកម្មកររហូតមានឱកាសបាត់បង់ជីវិតទៅទៀត អានេះហើយគឺភាពអយុត្តិធម៌សង្គមដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើងកម្មករកម្មការីស្រុកខ្មែរណាធ្វើបាបគ្រប់រូបភាពពីការធ្វើការណាត្រូវគេរំលោភម៉ោងធ្វើការប្រាក់ខែមិនគ្រប់គ្រាន់ហូបមិនគ្រប់គ្រាន់ពេលណាចេញមកតវ៉ាត្រូវគេវាយធ្វើបាបហើយគឺហើយអាអាអ្នកធ្វើបាបណាគេគឺថាកែថាកែគឺឲ្យស្ថាបជនបរទេស ដល់ទៅពេលពួកគាត់នាំគ្នាបណ្ដឹងតវ៉ាទៅរដ្ឋាភិបាលដូចជារដ្ឋាភិបាលយកចិត្តទុកដាក់អ្វីបន្ថែមទៀតចា៎អានេះហើយគឺជាប្រតិបត្តិរបស់ប្រជាពលរដ្ឋខ្មែរយើងសូមអរគុណសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានតែការផ្លាស់ប្ដូរមួយទេតែយើងមិនផ្លាស់ប្ដូររបបនឹងចេញទេណាយើងក៏សង្ឃឹមសង្ឃឹមថាយើងអាចផ្លាស់ប្ដូរជីវិតនិងជីវភាពយើងប្រសើរឥឡូវយើងឈឺចិត្តប៉ុណ្ណឹងយើងវេទនាប៉ុណ្ណឹងទៅអនាគត កូនចៅយើងចំនួនក្រោយកាន់តែឈឺចាប់ជាងនឹងទៀតបើយើងមិនផ្លាស់ប្ដូររបបនេះចឹងទេពេលហ្នឹងយើងឈឺចាប់ប៉ុណ្ណឹងហើយកូនចៅយើងអាចឈឺចាប់លើសនឹងទៀតបងប្អូនសម្រាប់ខ្ញុំខ្ញុំយល់ខ្ញុំសរុបឲ្យបងប្អូនធ្វើការផ្លាស់ប្ដូរចឹងចាអរគុណចាសូមចាសូមអរគុណបងសីតាពូចា ទាក់ទងមកបងវិបុលវិញយើងឃើញហើយថាឲ្យតែមានកតកចេញធ្វើកតកម្មមិនក៏ដោយមិនធ្វើបដកម្មធ្វើកតកម្មដូចយើងឃើញថាកាលពីពី3ឆ្នាំមុនហ្នឹងខាងយុវជនមេដាធម្មជាតិក៏បានធ្វើកតកម្មម្ដងមានទេអត់អត់អត់នេះនៅខេត្តបាត់ដំបងណាហ្នឹងគឺចាប់ដាក់កំហុសគាត់ហើយមានបត់ញុះញង់ធ្វើដើម្បីញុះញង់ធ្វើដើម្បីគេហៅថាអសន្តិសុខក្នុងសង្គមឬក៏អីផ្សេងផ្សេងហើយយើងឃើញមានទៀតថាដល់ពេលឃើញពួកបាតកោរបស់ Nagaver ហ្នឹងគាត់ធ្វើហ្នឹង គឺបែរជាគាត់មានតែគាត់មានទស្សនៈថា មានការលៀបពណ៌ដោយចេតនាដោយរឹងអើងដោយចាប់ថ្នាក់ឬការតស៊ូរបស់ពួកគេសុទ្ធតែជាបដិវត្តពណ៌ចំពោះប្អូនវិបុលវិញតើប្អូនជួយបែបណាដែរពាក្យនឹងចាសូមជឿបាទសូមអរគុណបាទចំពោះសំណួរនេះបាទហើយដូចបងធីតាព្រោះគាត់បានបកស្រាយខាងដើមមិញអញ្ចឹងបាទគឺយើងមើលទៅស្រុកខ្មែរគឺច្បាប់បាទនិយាយពាក្យអសរោះទៅគឺច្បាប់គេធ្វើតាមការទំនឹងចិត្តរបស់គេណាបាទហ្នឹងហើយ គេអត់យកច្បាប់នៅក្នុងกระดาษល្អប៉ុន្តែការអនុវត្តគឺវាផ្ទុយផ្សេងហើយមើលតាក់ទងទៅនឹងការសរសេររបស់ខាងមន្ត្រីរដ្ឋាភិបាលដែលគាត់ជា អ្នកមានជំនាញខាងផ្នែកការងារហ្នឹងគាត់ប្រើពាក្យអសរោះប្រើពាក្យថាថាគ្មាន សុជីវធម៌គ្មានក្រមសីលធម៌ប្រើពាក្យមាក់ងាយទៅលើស្ត្រីក៏ដូចជាកុមារអីហ្នឹងបាទវាផ្ទុយពីព្រោះនៅក្នុងមាត្រា31 យើងនិយាយអំពីសិទ្ធគឺមានព្រះរាជាកម្ពុជារបស់យើងគឺទទួលស្គាល់សិទ្ធិមនុស្សហ្នឹងនៅក្នុងអង្គការធម្មនុញ្ញអង្គការសហជាតិហ្នឹងគឺគេថាទទួលស្គាល់ជាលក្ខណៈសកលទៀតដល់សិទ្ធិមនុស្សហ្នឹងអញ្ចឹងទាំងសិទ្ធិកុមារទាំងសិទ្ធិស្ត្រីហ្នឹងអញ្ចឹងត្រូវបានគាំពារបាទហេតុអ្វីបានជាគ្រាន់តែការចូលរួមរបស់គាត់ហើយខាងមន្ត្រីអ្នកពាក់ព័ន្ធខាងរដ្ឋាភិបាលហ្នឹងស្រាប់តែសរសេរបែបអឺជាចេតនាមួយថាពួកគាត់ញុះញង់អីជាដើមអញ្ចឹងនេះជារឿងមួយ នៅក្នុងផ្នត់គំនិតរបស់ពពួកជនផ្ដាច់ការគឺគេតែងតែមានគំនិតបែបហ្នឹងនៅពេលណាអ្នកដែលយើងចង់និយាយថានៅពេលដែលប្រជាពលរដ្ឋដែលគិតគូរអំពីផលប្រយោជន៍ប្រទេសជាតិដែលដែលស្រឡាញ់នៅយុតិធម៌នៅក្នុងសង្គមឲ្យតែធ្វើសកម្មភាពគឺពពួកជនផ្ដាច់ការទាំងនោះគឺគេមានគំនិតមួយឯងគឺគំនិតគេគឺគេគំនិតទៅរកថាពួកហ្នឹងគឺគឺពពួកអឺជាពពួកក្រៅជាជនបះបោជាក្រុមបះបោអញ្ចឹងទៅជា ជាអ្នកដែលធ្វើឲ្យសង្គមនឹងអចលាចលចលាចលឯនៅក្នុងសង្គមអញ្ចឹងទៅអញ្ចឹងផ្នត់គំនិតរបស់គេហៅថាពួកជនផ្ដាច់ការគឺគេមានគំនិតបែបហ្នឹងគឺគេអត់មានគំនិតមួយជាវិជ្ជមានថាគេហេតុអីបានជាប្រជាពលរដ្ឋទាំងអស់ហ្នឹងគាត់ធ្វើឬក៏កម្មករកម្មការនីឬក៏បុគ្គលិកទាំងអស់ហ្នឹងគាត់ធ្វើកោតកម្មហ្នឹងអញ្ចឹងគាត់មានមូលហេតុរបស់គាត់ហើយបានគាត់ធ្វើអញ្ចឹងក្នុងនាមយើងជាជាអ្នក ដោះជាជាអាជ្ញាធរមានសមត្ថកិច្ចជាអ្នកមើលការខុសត្រូវទៅលើផ្នែកហ្នឹងអញ្ចឹងយើងត្រូវតែដោះស្រាយទៅជួបគាត់រោគដំណោះស្រាយឲ្យពួកគាត់យើងទៅសួរដំណើរតាដើមតងថាហេតុវាយ៉ាងម៉េចបានផលវាយ៉ាងម៉េចអញ្ចឹងណាបាទបាទយើងថារឿងវាយ៉ាងម៉េចបាទឲ្យឲ្យឲ្យវាច្បាស់ហើយយើងហៅអ្នកដែលពាក់ព័ន្ធមកដោះធ្វើការដោះស្រាយអញ្ចឹងអានេះអត់ស្រាប់តែសរសេរសារមួយហ្នឹងជាសារ លក្ខណៈសាពិឃាតយ៉ាងសាហាវខូខើបាទហើយបានជាខ្ញុំថាសាពិឃាតយ៉ាងសាហាវខូខើពីព្រោះនៅក្នុងផ្នត់គំនិតពួកជនផ្ដាច់ការគឺគេមើលឃើញអ្វីអ្វីតែងតែអវិជ្ជមានរហូតមិនដាល់គិតវិជ្ជមានទេបាទណាចំពោះប្រជាពលរដ្ឋដែលស្រឡាញ់យុតិធម៌នៅក្នុងសង្គមអ្នកដែលជឿឆ្អារឿងកិច្ចការប្រទេសជាតិឬក៏ចង់ឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គមហ្នឹងគឺចំពោះជនដាច់ការគឺគេគិតអវិជ្ជមានមកលើយើងជានិច្ចបាទ នៅត្រង់ចំណុចនេះខ្ញុំសូមជំរាបដដែលពុកម៉ែបងប្អូននៅក្នុងមាត្រា35នៅក្នុងរដ្ឋធម្មនុញ្ញប្រជាពលរដ្ឋមានទាំងពីរភេទមានសិទ្ធិធំមែនទែនក្នុងសកម្មភាពចូលរួមនយោបាយផ្នែកសេដ្ឋកិច្ចវប្បធម៌សាសនានឹងហើយការស្នើទាំងឡាយរបស់ប្រជាពលរដ្ឋគឺត្រូវបានអង្គការរដ្ឋយកចិត្តទុកដាក់មែនទែនអអានេះអត្តន័យនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញល្អមែនទែនមាត្រា35ឥឡូវយើងមើលប្រជាពលរដ្ឋ ដែលគាត់ជាអ្នកធ្វើការនៅក្នុងអង្គការនៅក្នុងក្រុមហ៊ុននៅក្នុងក្រុមហ៊ុន Casino Nagavel ហ្នឹងឬក៏កម្មករកម្មការនីដតីទៀតដែលគាត់ធ្វើការនៅក្នុងរោងចក្រនៅក្នុងប្រទេសកម្ពុជាហ្នឹងសួរថានៅពេលដែលគាត់សេចក្តីស្នើទាំងឡាយរបស់គាត់ហ្នឹងទៅអង្គការរដ្ឋហ្នឹងដែលរដ្ឋយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់ឲ្យអស់ពីបេះដូងទេអត់ទេណាជាធម្មតាធ្វើជាមន្ត្រីរាជការត្រូវតែចូលគេងក្រោយប្រជាពលរដ្ឋ ត្រូវតែភ្ញាក់ឡើងមុនប្រជាពលរដ្ឋបាទគេងក្រោយភ្ញាក់មុនប្រជាពលរដ្ឋនេះមើលសុកទុកប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីរាជការក្នុងនាមជាអ្នកគ្រប់គ្រងប្រទេសមិនមែនប្រជាពលរដ្ឋមានបញ្ហាស្នើទៅអង្គការរដ្ឋតែងតែដោះសារតែងតែមនុស្សដំណោះស្រាយឲ្យគាត់អត់អញ្ចឹងទេបាទប្រជាពលរដ្ឋកម្មករកម្មការនីអ្នកធ្វើការគឺជាសរសៃឈាមបេះដូងជាជាជាអ្នកដែលធ្វើឲ្យសេដ្ឋកិច្ចជាតិនឹងមានការរីកចម្រើនខ្ញុំលើកដដែល ប្រទេសដែលខ្ញុំនៅ រដ្ឋាភិបាលគេអគុណជនបរទេសដែលមកធ្វើការនៅក្នុងប្រទេសគេបើសិនជាអត់មានពលករអ្នកធ្វើការបរទេសទាំង17 18ប្រទេសហ្នឹងទេ សេដ្ឋកិច្ចនៅប្រទេសដែលខ្ញុំនៅនេះมันបានឡើងមកកំពូលទេបាទឆ្នាំទៅមួយជាប់លំដាប់ទី14នៅលើពិភពលោកឥឡូវឡើងមកទៀតបាទសម័យកូវីដប៉ុន្តែ សេដ្ឋកិច្ចគេឡើងហក់ពោះមែនតើយើងសួរថានៅពេលដែលអ្នកធ្វើការបរទេស 17ប្រទេសជាងនេះរាប់លានអ្នកនៅក្នុងប្រទេសដែលខ្ញុំនៅនេះគាត់នាំគ្នាត្រឡប់ទៅវិញសួរថាសេដ្ឋកិច្ចនឹងធ្លាក់ធ្លាក់ភ្លាមអត់អ្នកធ្វើការអញ្ចឹងរដ្ឋាភិបាលគេអរគុណអរគុណពលករបរទេសអរគុណដូចជាខ្ញុំមកធ្វើការអញ្ចឹងគឺគាត់អរគុណមិនថាតែជនជាតិខ្មែរយើងឯងជនជាតិដទៃនិយាយរួមទៅអ្នកដែលធ្វើការបរទេសនៅលើទឹកដីទាំងអស់គឺរដ្ឋាភិបាលគេអរគុណណាអញ្ចឹងគេយកចិត្តទុកដាក់មែនទែនហេតុអីពីព្រោះបើសិនជាអត់មានអ្នកទាំងអស់នោះទេសេដ្ឋកិច្ចគេអត់ដើរ ចង្វាក់ផលិតកម្មចង្វាក់ផលិតកម្មគេផលិតអត់ទាន់សម្រាប់អ្នកកម្មងទិញបញ្ជាទិញពីខាងក្រៅប្រទេសអញ្ចឹងអត់មានផលិតផលឲ្យគេកណាអត់មានផលិតផលឲ្យគេសេដ្ឋកិច្ចវាមិនស្ទះដំណើរការអត់មានអីផលិតកម្លាំងពលកម្មអត់មានអញ្ចឹងនៅក្នុងស្រុកខ្មែរយើងអញ្ចឹងដែរអង្គការក្រុមហ៊ុន Nagavel ឬក៏រោងចក្រផ្សេងផ្សេងដូច map ដូចដូច Julian អធិស្ឋានបាទដូច Julian គាត់បានលើកខាងដើមអញ្ចឹងរាល់គេហៅថា ក្រុមហ៊ុនសហគ្រាសបាទក្រុមហ៊ុនសហគ្រាសឬក៏រោងចក្របាទនៅពេលដែលបើក្រុមហ៊ុនត្រូវតែមានប្រាក់តម្កល់ជាមួយនឹងរដ្ឋនៅពេលវាវាជាគេថាជាការចងថកែក្រុមហ៊ុននៅពេលដែលក្រុមហ៊ុនខ្សែធនអញ្ចឹងអាប្រាក់កក់នេះជាមួយរដ្ឋនេះអញ្ចឹងបើកឲ្យកម្មករមិនមែនក្រុមក្រុមហ៊ុនខ្សែធនឲ្យដូរតកែដូរឈ្មោះក្រុមហ៊ុនអញ្ចឹងអ្នកដែលគាត់ធ្វើការបុគ្គលិកធ្វើការកម្មករកម្មការនេះអត់បើប្រាក់ខែឲ្យអញ្ចឹងវាមិនត្រូវ នៅក្នុងប្រទេសខ្ញុំនឹងដូចគ្នាដែរនៅពេលដែលថកែក្រុមហ៊ុនខ្សែធនពលកពលពលកបរទេសឬក៏ពលពលការនេះដែលគាត់ធ្វើការនៅទីនេះថកែអត់បើកប្រាក់ខែ3ខែឬក៏5ខែអញ្ចឹងបើសិនជា3ខែឬក៏5ខែខ្ញុំថា3ខែម្នាក់ចុះបើអត់បើក្រុមហ៊ុនខ្សែធនអត់មាន3ខែបានបើកប្រាក់ខែឲ្យថាអឺម្នាក់3ខែអញ្ចឹងបើគិតទៅវាចិត្ត10000ដុល្លារដែរបាទវាច្រើនដែរប៉ុន្តែ កម្មករទាំងអស់នោះមិនបាច់ចាំភ័យទេរដ្ឋគេបង់ឲ្យណែរដ្ឋគេចេញចំនួនអញ្ចឹងយើងសួរថារដ្ឋយកលុយមកពីណាអាលុយដែលក្រុមហ៊ុនគេកក់នឹងឯងបាទគេគេគេយកទៅតម្កល់គេយកទៅតម្កល់មិនកក់ទេគេយកទៅតម្កល់នៅក្នុងស្ថាប័នរដ្ឋហើយនៅក្នុងស្រុកខ្មែរយើងបាទនៅពេលដែលជំនាញក៏បានលើកឡើងខាងដើម5ឆ្នាំដំបូង យើងអត់មានឲ្យគេតម្កល់ប្រាក់ចូលរដ្ឋទេអញ្ចឹងនៅពេលដែលធ្វើបាន4ឆ្នាំស្រាប់តែក្រុមហ៊ុនប្រាក់ចិត្ត ជិតគ្រប់5ឆ្នាំខ្វះតែមួយថ្ងៃគ្រប់5ឆ្នាំអីចឹងស្រាប់តែក្រុមហ៊ុននឹងខ្សែធនតកែនឹងខ្សែធនទៅតកែនឹងដូរតកែផលប្រយោជន៍កម្មករអត់បើកឲ្យចូលតកែថ្មីមក5ឆ្នាំ5ឆ្នាំទៀតឃើញទេខាតផលប្រយោជន៍សេដ្ឋកិច្ចជាតិអញ្ចឹងអានេះគឺជាកង្វះខាតជាចន្លោះប្រហោងរបស់មេដឹកនាំហើយបើយើងនិយាយពីមេដឹកនាំយើងដឹងហើយស្រុកខ្មែរយើងដឹកនាំដាច់ការដឹកនាំបែបបពពួកខ្សែស្រឡាយអញ្ចឹងវាពុកលួយ អញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋគាត់មានការពិបាកបាទអញ្ចឹងសូមប៉ុណ្ណឹងបាទអត់ទេបាទគុំចង់ទៅណាខ្ញុំសូមឆ្លើយឆ្លងមួយបងតិចវិបងលើកមិញថាតាមធម្មតាដែលយើងយោងតាមអូនប្រុសជុំលៀងគាត់បាននិយាយថា ក្រុមហ៊ុនតែរយៈពេលប្រើតែមានតម្កល់ប្រាក់ចឹងហើយត្រូវមានប្រាក់សគួរដើម្បីទុកដាក់ឲ្យកម្មករនៅពេលដែលក្រុមហ៊ុនខ្សែធន តាមពិតមិនមែនក្រុមហ៊ុននោះអត់មានថវិកាក្នុងការបង់ឲ្យកម្មករទេប៉ុន្តែគេអត់ចង់ដោះស្រាយគេអត់ចង់ដោះស្រាយចា៎តែអង្គើពុករលួយដោយសារអង្គើពុករលួយគេមិនដោះគេមិនដោះស្រាយឲ្យកម្មករទេគេយកលុយនោះទៅទៅបង់ឲ្យតកោហ៊ុនណាហើយយើងដឹងហើយថាក្រុមហ៊ុន Nagavel នឹងគឺជាក្រុមហ៊ុនមួយដែលមានដែលតកោហ៊ុនមានភាគហ៊ុន40%ចា៎ហើយ ណាកាវើលគឺជាបង្អែកដ៏រឹងគឺជាចំណោមដ៏ធំរបស់តកោហ៊ុនក្នុងមួយឆ្នាំមួយឆ្នាំបងមិនមែនតិចលានទេគាត់តែ2021ហ្នឹង10លានបងទូរណេតដែលយើងបានដឹងណាបើអញ្ចឹងមិនមែនថាគ្មានលុយបងទេហើយភាគច្រើនក្រុមហ៊ុនដែលមកធ្វើការនៅស្រុកខ្មែរក្រុមហ៊ុនចិនមានក្រុមហ៊ុនមិនតិចទេ ដែលធ្វើការបើក្រុមហ៊ុនថាធ្វើនំអត់ម្សៅចា ខ្ញុំសូមចូលរួមប៉ុណ្ណឹងបានន័យថាទីនេះគឺជាអំពើពុករលួយមួយដ៏ធ្ងន់ធ្ងរដែលកើតមាននៅ ក្នុងរបបក្រុងភ្នំពេញនៅក្នុងរដ្ឋាភិបាលរបស់ក្រុងភ្នំពេញហ្នឹងចា៎អរគុណច្រើនចាសូមចាអរគុណបងស្រីធីតាពូចាយើងដឹងហើយជាការពិតហើយក្រសួងការងារក៏ដូចជាម្ចាស់សន្តាគារគួរតែនាំគ្នាដោះស្រាយពីបញ្ហារបស់បុគ្គលិកតែជា ពិសេសខាងក្រសួងនឹងត្រូវដោះស្រាយបើយើងដោះស្រាយមិនបានទេយើងត្រូវឡើងទៅរដ្ឋាភិបាលដើម្បីឲ្យគាត់ចេញមកដោះស្រាយបានលឿនបំផុតមិនអញ្ចឹងចា ហើយយើងអត់ត្រូវទុកដាក់បន្ទុកទៅលើពួកគាត់ទេទៅលើការទៀមទារបស់ពួកគាត់ទេហើយទាំងក្រសួង ទាំងតកែទាំងរដ្ឋាភិបាលនឹងគួរតែចូលឲ្យបានច្រើនថាស្ត្រីមានផ្ទៃពោះណាទៅគិតចាំបាច់អ្វីខ្លះដែលយើង ទៅបញ្ឈប់ការងារគាត់អីផ្សេងផ្សេងហើយផលប្រយោជន៍របស់ពួកគាត់នឹងយើងទៅកាត់របស់គាត់គាត់ត្រូវការព្រោះអីយើងឃើញថាប្រទេសរបស់យើងនឹងវា2ឆ្នាំមកហើយរងគ្រោះដោយសារតែជំងឺ Covid ហើយកូវីដនឹងមិនមែនរងតែប្រទេសយើងទេគឺរងទៅលើប្រទេស សកលលោកទាំងអស់ប៉ុន្តែប្រទេសយើងគឺប្រទេសក្រក្រៃប្រទេសក្រក្រៃហ្នឹងមិនមែនក្រក្រៃដោយសារតែប្រទេសអត់មានធនធានធនធានដើមទេប្រទេសដោយសារតែមេដឹកនាំពុករលួយចាមិនជួយដល់ប្រជាពលរដ្ឋចាដូច្នេះហើយយើងឃើញថាបើយើងទៅដាក់បន្ទុកពួកគាត់ទៀតគាត់មានអីគាត់ការងារគាត់មានទៅថាបានតែមកធ្វើការប៉ុណ្្នឹងហើយយកទៅអាណាថ្លៃផ្ទះជួលអាណាថ្លៃទឹកថ្លៃភ្លើងណាពេលគាត់សម្រាលគាត់ត្រូវសម្រាលកូនគាត់ត្រូវមានលុយទុកដាក់ខ្លះទី1ទី2ទី3ទៀតអាណាថ្លៃធនាគារវិនករបស់គាត់នឹងថែមទៀតចា យើងឃើញហើយថាចានេះជាការចាំបាច់របស់ពួកគាត់ហើយយើងមិនមែននឹងពួកយើងនឹងយើងមិនមែនធ្វើការវិនិច្ឆ័យដោយចេតនាឬអើងចាប់ថ្នាក់រកការតស៊ូរបស់ពួកគាត់ទៅជាពួកគាត់ជាជាគេហៅថាបដិវត្តធ្វើអីនោះទេចាដោយសារតែពេលវេលារបស់យើងក៏ចិត្តឈានដល់ទីបញ្ចប់ដែរនៅចុងក្រោយនេះនាងខ្ញុំក៏បានចាខ្ញុំចេញខ្ញុំចេញតែចាសូមចេញតែមិនតែចាអំពីស្ត្រីអំពីស្ត្រីស្ត្រីស្ត្រីដែលពេលនៅមាន ពួក បើថានៅប្រទេសអឺរ៉ុបនេះពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ខ្ញុំនេះនៅពេលដែលគាត់ធ្វើការហើយគាត់មានផ្ទៃពោះគឺមានការយកចិត្តទុកដាក់ពីពីរដ្ឋាភិបាលទីនេះចាយកចិត្តទុកដាក់ខ្លាំងមែនទែនយកចិត្តទុកដាក់យ៉ាងម៉េចនៅពេលដែលគាត់មានផ្ទៃពោះណាគឺគាត់មានច្បាប់ឈប់គាត់មានច្បាប់ឈប់មុនឈប់មុនមុននៅពេលសម្រាលហ្នឹងមុន3ខែចាមុន3ខែ3ខែ4ខែទៅ3ខែគាត់ឈប់ហើយនៅពេលដែលគាត់សម្រាលហើយ ក្រុមហ៊ុនហ្នឹងត្រូវឬក៏រដ្ឋាភិបាលហ្នឹងទុកពេលឲ្យគាត់3ឆ្នាំក្នុងការមើលថែកូនហើយប្រាក់ខែគាត់នៅបានធម្មតាហើយទុកកន្លែងឲ្យទៀតនៅពេលដែល3ឆ្នាំក្រោយមកកូននឹងចូលទៅសាលាមត្តេយ្យគាត់នឹងត្រឡប់ចូលធ្វើការវិញគឺគេយកចិត្តទុកដាក់ណាស់គេមើលថែណាស់គេមិនមែនធ្វើបាបណាវាពណ៌ឲ្យអញ្ចឹងទេមិនយកចិត្តទុកដាក់មិនរកដំណោះស្រាយជូនគាត់ហើយថែមទាំងវាពណ៌ឲ្យគាត់ទៀត ជាការប្រមាថមួយដ៏ធ្ងន់ធ្ងរបើអញ្ចឹងក្នុងនាមយើងជាស្ត្រីខ្ញុំសូមស្គាល់ទោសទៅហេងសួរណាគឺត្រូវតែរដ្ឋាភិបាលរបស់ក្រុមហ៊ុនវិញត្រូវតែមានចំណាត់ការទៅលើបុគ្គលឈ្មោះហេងសួរជាការប្រមាថដ៏ធ្ងន់ធ្ងរមើលងាយទៅលើស្ត្រីភេទធ្ងន់ធ្ងរខ្លាំងណាស់มันអាចទទួលយកបានទេចា៎ចាអរគុណច្រើនចាចាចឹងថា បន្ថែមទៀតទៅបងបន្ថែមទៅលើបងស្រីទៅតើបងមានអ្វីសារអ្វី5ផ្ញើទៅដល់បុគ្គលិក Nagavel ក៏ដូចជាស្ត្រីខ្ញុំផ្ទៃពួកបងសូមជើញ5ផ្ញើក៏ដូចជាលើកកម្លាំងលើកទឹកចិត្តរបស់គាត់ណាចាសូមជើញចាអរគុណច្រើនយ៉ាងនេះចុងបញ្ចប់នេះដោយសារតែពេលវេលាយើងមានកំណត់ខ្ញុំមានតែ5ផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសកម្មករកម្មការិនីនៅ Nagavel ក៏ដូចជាកម្មករនៅក្នុងប្រទេសកម្ពុជាយើងទាំងមូលខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាណាស៊ូស៊ូស៊ូទាំងអស់គ្នាស៊ូឡើងដើម្បីថាប្រាសិទ្ធយើងជាពលរដ្ឋប្រាសិទ្ធយើងជាកម្មករ ទោះបីថាយើងមិនទទួលបានការយកចិត្តទុកដាក់មិនទទួលបានការមើលថែទាំពីរដ្ឋាភិបាលក្នុងកម្រិតណាក៏ដោយយើងត្រូវតែតស៊ូតស៊ូដើម្បីបច្ចេកមតិតស៊ូបង្ហាញឲ្យរដ្ឋាភិបាលនឹងមើលឃើញថាយើងជាពលរដ្ឋយើងមានសិទ្ធិសិទ្ធិក្នុងការរស់រានត្រូវតែឲ្យរដ្ឋាភិបាលនឹងច្បាប់មានចែងហើយត្រូវតែឲ្យរដ្ឋាភិបាលនឹងត្រូវយកចិត្តទុកដាក់ឲ្យគ្រប់តាមកុំគ្រាន់តែចែងចែងក្នុងក្រដាសឲ្យអត់យកអនុវត្តសូមឲ្យសូមឲ្យមើលថែទាំគាត់ឲ្យបានត្រឹមត្រូវគាត់ក៏ត្រូវការរស់រានមានជីវិត ជាមនុស្សម្នាសិទ្ធនិយាយថាសិទ្ធសិទ្ធនៃការរស់នៅណាសូមគុំទុកចាត់ទុកគាត់នោះគឺជានិយាយថារស់មិនរស់និយាយថាគាត់នោះមិនមានតម្លៃស្មើខ្លួនហើយសូមឲ្យបងប្អូនត្រូវតែតស៊ូទាំងអស់គ្នាអ្វីដែលសំខាន់ខ្ញុំសូមឲ្យបងប្អូនសំខាន់បំផុតដែលយើងត្រូវតែតាំងចិត្តឲ្យត្រូវតែរក្សាជំហរមានតែការផ្លាស់ប្ដូរមួយទេបើបងប្អូនមិនផ្លាស់ប្ដូររបបនេះចេញទេគុំសង្ឃឹមថាជីវភាពបងប្អូនបានល្អប្រសើរ ហើយបងប្អូនមាននៅចាំប្រវត្តិនៃការតស៊ូមតិនៃការទៀមទាឲ្យមានការតម្លើងប្រាក់ខែកម្មករទេតើអ្នកណាជួយបងប្អូនគឺលោកប្រធានស្ដីទីសំរងស៊ីមានតែគណៈបកសុគ្រោះជាតិទេដែលអាចជួយដោះស្រាយនៅបញ្ហាសពបែបយ៉ាងគឺបងប្អូនបានរួមកម្លាំងគ្នារួមដើម្បីជាតិរួមដើម្បីអនាគតយើងរួមដើម្បីយើង កូនចៅយើងជំនាន់ក្រោយចានៅចុងបញ្ចប់នេះខ្ញុំមានតែក្រោយជាកម្លាំងចិត្តពិសេសបងប្អូនស្ត្រី សូមបងប្អូនរឹងមាំឡើងរឹងមាំដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយអរគុណច្រើនចា៎ចាសសូមអរគុណបងស្រីធីតាភូចាតើតងបងប្អូនខាងជលៀងវិញតើបងប្អូនមានអ្វីផ្ដាំផ្ញើទៅដល់ក្រុមអង្គការសង្គមស៊ីវិលឲ្យតាមដាននឹងការវិវាទការងារនេះក៏ដូចជាក្រុមហ៊ុន Nagavel គួរធ្វើអ្វីជាមួយតំណាងសហជីពដើម្បីស្វែងរកដំណោះស្រាយឲ្យសមស្របមួយដែលភាគីទាំងពីរអាចទទួលយកបានប្រកបដោយភាពស្មោះត្រង់និងបញ្ឈប់រាល់ការរើសអើងធ្វើទុកបុកម្នេញទៅលើសហជីពទាំងមូលចាសសូមជឿ បាទបាទអរគុណបងអឺមុននឹងមុននឹង សារចុងក្រោយខ្ញុំសូមបន្ថែមបន្តិចទៅលើអ្វីដែលបងវិបុលគាត់មុនហ្នឹងគឺស្ដីពីអឺដែលសារដែលលោកហេងសួរហ្នឹងថាសារពិឃាត មែនតែនទៅ ក្នុងផ្នត់គណិតគណៈបព្វជិជនកម្ពុជាក្នុងផ្នត់គណិតមេដឹកនាំប្រទេសសប្តាហ៍គឺផ្នត់គណិតខ្មែរក្រហមសពសាបអ្នកណាដែលមិនស្របតាមចា៎ថ្នាក់ដឹកនាំប្រទេសកម្ពុជាសប្តាហ៍ អ្នកនោះជាខ្មាំងជាសត្រូវត្រូវតែកំចាត់ត្រូវតែបំបត្តិនេះហើយគឺផ្នត់កំណត់ខ្មែរក្រហមអ្នកណាដែលប្រឆាំងខ្មែរក្រហមខ្មែរក្រហមចោតប្រើលេសទោះបីជាមិនមានកំហុសក៏ចោតថាអូអ្នកឯងជាខ្មាំងអ្នកឯងជារលុកក្នុងរបស់ CIA គឺ CIA អាមេរិកអីចឹងទៅគឺយកទៅសម្លាប់ចោលនឹងគឺផ្នត់កំណត់ខ្មែរក្រហមប៉ុលពតហើយឥឡូវផ្នត់កំណត់ខ្មែរក្រហមហ៊ុនសែនដូចគ្នា អ្នកណាដែលប្រឆាំងមិនស្របជាមួយនឹង របបទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃអ្នកនោះជាសត្រូវត្រូវតែកម្ចាត់ត្រូវតែចាប់ដាក់គុកត្រូវតែបណ្ដេញឲ្យឆ្ងាយចេញពីប្រទេសកម្ពុជាត្រូវតែលួចវាយលបសម្លាប់ជាដើមបាទជាចុងក្រោយខ្ញុំសូមមិនខុសពីបងធីតាទេ សូមលើកទឹកចិត្តឲ្យបងប្អូន កម្មករជាពិសេសបុគ្គលិក Nagavel យើងត្រូវតែហ៊ានទៀមទាអ្វីដែលយើងគួរតែបានគឺហ៊ានទៀមទាសិទ្ធិរបស់ពួកយើងយើងជាកម្មករយើងជាបុគ្គលិក យើងជាពលករ យើងមានសិទ្ធិគ្រប់បែបយ៉ាងសិទ្ធិរបស់យើងគឺ ធំធេងណាសិទ្ធិកម្មករនៅក្នុងច្បាប់អន្តរជាតិគឺកម្មករមានសិទ្ធិធំធេងណាมันអាចទុកចោលដូចនៅប្រទេសកម្ពុជាដូច្នេះយើងត្រូវប្រើសិទ្ធិរបស់យើង ដើម្បីទាមទារអ្វីដែលយើងគួរបាននៅក្នុងប្រទេសកម្ពុជាក្នុងសង្គមប្រជាធិបតេយ្យនៅក្នុងឋានៈយើងជាមនុស្សម្នាក់ម្នាក់បាទខ្ញុំមានតែប៉ុណ្្នេះទេអរគុណបាទ ចាសូមអរគុណបងប្អូនគឺនាងចា ជាការពិតណាស់យើងជាប្រជាប្រដ្ឋខ្មែរយើងត្រូវមានសិទ្ធិចាព្រោះយើងជាម្ចាស់អំណាចយើងជាម្ចាស់ឆ្នោតព្រោះយើងមានសិទ្ធិបោះឆ្នោតឲ្យនរណាម្នាក់ហើយបានន័យថាយើងទុកចិត្តគេហើយណាដើម្បីឲ្យគេឡើងមកនឹងគ្រប់គ្រងយើងជួយមើលថែយើងអ្វីដែលយើងខ្វះខាតអ្វីដែលយើងត្រូវការឬក៏ប្រទេសយើងត្រូវការអីអភិវឌ្ឍអីត្រូវធ្វើអីកសាងស្អីគឺយើងទុកចិត្តទៅលើម្នាក់ដែលយើងបោះឆ្នោតឲ្យអញ្ចឹងក្នុងនាមយើងដែលជាម្ចាស់ឆ្នោតក្នុងនាមយើងដែលជាម្ចាស់អំណាច នៅក្នុងប្រទេសទាំងមូលដូចកម្ពុជារបស់យើងនឹងគឺយើងមានសិទ្ធិជ្រើសរើសយើងមានសិទ្ធិធ្វើកោតកម្មយើងមានសិទ្ធិបញ្ចេញមតិយើងមានសិទ្ធិស្នើសុំយើងមានសិទ្ធិទាញទម្លាក់ចោលនៅមេដឹកនាំណាដែលមិនស្របដែលមិនធ្វើតាមឆន្ទៈរបស់រាជមិនចឹងចាចុងក្រោយនេះតើបងអូនវិបុលមានសារអ្វីប្រាំផ្ញើបន្ថែមទៅលើពួកបងបងទាំងអស់គ្នាទេសូមអញ្ជើញបាទសូមអរគុណនឹងបាទមុននឹងផ្ញើសារចុងក្រោយបាទខ្ញុំសូម បាទចាប់អារម្មណ៍បន្តិចទៅលើរឿងបងធីតាព្រូគាត់បានលើកឡើងតាក់ទងទៅនឹងប្រទេសអាល្លឺម៉ង់បើសិនជាស្ត្រីគាត់មានផ្ទៃពោះអញ្ចឹងគាត់ត្រូវបានឈប់មុន3ទៅ4ខែដើម្បីសម្រាលបុត្របាទហើយបន្ទាប់មកទៀតពេលគាត់សម្រាលបុត្រហើយហ្នឹងគេទុកពេលគាត់3ឆ្នាំទៀតឯណោះហើយប្រាក់ខែនៅបើកធម្មតានៅពេលដែលបាទនៅក្នុងប្រទេសរបស់ខ្ញុំនៅក៏ដូចគ្នាដែរគឺគេទុកពេល3 4ខែហើយច្បាប់នៅក្នុងស្រុកខ្មែរយើងក៏ខ្ញុំឃើញគេដាក់មានដែរ ប៉ុន្តែតាក់ទងទៅនឹងរឿងប្រាក់ខែនេះបាទมันប្រកាសថាខាងរដ្ឋាភិបាលបើកឲ្យពួកគាត់ទេហើយនៅពេលដែល បងប្អូនកម្មករកម្មការនីជាពិសេសស្ត្រីបើសិនជាគាត់បានចូលស្ដាប់វេទិកាយើងកំពុងតែពិភាក្សានេះគាត់នឹងសប្បាយចិត្តគាត់នឹងញញឹមនៅក្នុងចិត្តគាត់គាត់នឹងរំពឹងថាគាត់ចង់បានអញ្ចឹងដូចប្រទេសគេអញ្ចឹងស្ត្រីនៅពេលដែលមានផ្ទៃពោះមានពេលឈប់ហើយមានប្រាក់ខែធម្មតា ចឹងគាត់សប្បាយចិត្តគាត់ញញឹមនៅក្នុងចិត្តបើសិនជាគាត់បានចូលមើលកម្មវិធីយើងកំពុងតែផ្សាយបាទហើយចំពោះខាងរដ្ឋាភិបាលវិញបាទមន្ត្រីរដ្ឋាភិបាលគឺកំពុងតែក្តៅកាហាយបាទក្តៅកាហាយចំពោះពួកយើងបាទពួកយើងលើករឿងនឹងទៅនិយាយពីព្រោះហេតុអីមិននៅមិននៅលើករឿងស្ត្រីអីមានផ្ទៃពោះអីចឹងទៅថាសំបីតាមានផ្ទៃពោះហើយក៏នៅមានប្រាក់ខែអត់ធ្វើការដល់3ឆ្នាំនៅតែរដ្ឋគេបើកប្រាក់ខែឲ្យអញ្ចឹងខាងមន្ត្រីគណៈបកកណ្ដាលអំណាច បាទកំពុងតែក្តៅក្រហាយជាមួយនឹងពួកយើងហើយបាទប៉ុន្តែអត់ជាបញ្ហាយើងយកអ្វីដែលជាការពិតលើកឡើងទៅបង្ហាញទៅដល់ពួកគាត់ដែលបើពួកគាត់តាំងខ្លួនតាជាមន្ត្រីរាជការជាអ្នកដឹកនាំអង្គការរដ្ឋហើយអញ្ចឹងត្រូវទទួលយកទៅបាទអញ្ចឹងចំពោះសារចុងក្រោយវិញបាទខ្ញុំមិនខុសពីជូលៀងមិនខុសពីបងធីតាភូទេគឺយើងអឺផ្ដល់តម្លៃទៅដល់ប្រជាពលរដ្ឋទូទៅទៅដល់កម្មករកម្មការិនីបាទជាពិសេសបាទស្ត្រីបាទគឺយើង ផ្ដល់តម្លៃហើយយើងលើកទឹកចិត្តបាទអញ្ចឹងបានន័យថាទាំងបុរសទាំងស្ត្រីកម្មករកម្មការនេះអ្នកធ្វើការនៅក្នុងស្រុកខ្មែរហ្នឹងគឺយើងលើកទឹកចិត្តបាទទាំងពលរដ្ឋបានន័យថាលើកទឹកចិត្តនេះចំពោះកម្មករកម្មការនេះដែលគាត់សកម្មបាទសកម្មយ៉ាងម៉េចបាទគាត់ចូលរួមប្រើសិទ្ធិរបស់គាត់ហើយការចូលរួមប្រើសិទ្ធិទៀតសោតគឺស្របទៅតាមច្បាប់ដែលមានចែងទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិអញ្ចឹងខ្ញុំផ្ដល់តម្លៃខ្ញុំគោរពបាទគោរពពួកគាត់បាទអញ្ចឹងខ្ញុំលើកទឹកចិត្តពួកគាត់បាទ ខ្ញុំញញឹមជាមួយពួកគាត់ខ្ញុំចូលរួមជាមួយពួកគាត់ពីចម្ងាយបាទហេតុអីពីព្រោះការធ្វើរបស់ពុកម៉ែបងប្អូនហ្នឹងបាទកម្មករកម្មការនីបាទគឺអត់ខុសទេធ្វើស្របទៅតាមច្បាប់មានចែងអញ្ចឹងយើងមិនថាតែខ្ញុំទេបាទគឺសូម្បីតែអន្តរជាតិនៅពេលដែលគេមើលក៏គេគ្រប់គ្រងដែរពីព្រោះហេតុអីសកម្មភាពរបស់បងប្អូនគឺជាសកម្មភាពសកម្មហើយស្របទៅតាមច្បាប់អញ្ចឹងមានតែការលើកទឹកចិត្តបាទចូលរួមពីចម្ងាយ ហើយជាចុងក្រោយសង្ឃឹមថាពួកគាត់ទាំងអស់នោះនឹងឆាប់មានដំណោះស្រាយឆាប់ឆាប់ពីខាងខាងប្រធានអង្គប្រធានក្រុមហ៊ុន Nagaver ក៏ដូចជាបាទខាងរដ្ឋាភិបាលនឹងដោះស្រាយពួកគាត់នឹងឲ្យបានលឿននេះជាការសង្ឃឹមរបស់ពួកខ្ញុំសង្ឃឹមរបស់ខ្ញុំទេ បាទអញ្ចឹងជាចុងក្រោយបាទសូមអរគុណសូមគោរពលាបាទអឺសូមបន្ថែមបន្តិចមួយម៉ាត់ទៀតទេចាដើម្បី ការបន្ថែមនឹងសូមផ្ដាំផ្ញើទៅលោកហ៊ុនសែនតែម្ដងថ្ងៃនេះសូមហៅឲ្យពេញពេញស័កគាត់តែម្ដងទៅ លោកអគ្គសេនាមហាធិបតី មហាអស្ចារ្យមហាលោកខ្លោះដើម្បីឲ្យស័កសមជាប្រធានអាស៊ាននៅឆ្នាំ2022នេះហើយចង់ស្វែងរកដំណោះស្រាយជូនទៅដល់ភូមិមាសូមមេត្តាដោះស្រាយឲ្យកម្មឲ្យកម្មករកម្មការិនីនៅ Nagawo សិនណាដើម្បីឲ្យស័កសមជាប្រធានអាស៊ានសូមលោកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្មែរសិន ចាំលោកឈានទៅដោះស្រាយបញ្ហាឲ្យទៅប្រជាពលរដ្ឋភូមិបើលោកចង់ឲ្យភូមិមានតែស្ដារបើលោកចង់ជួយស្ដារនៅលទ្ធិប្រជាធិបតេយ្យឲ្យភូមិសូមមេត្តាជួយឲ្យប្រជាពលរដ្ឋខ្មែរមានលទ្ធិប្រជាធិបតេយ្យសិនចាអានេះខ្ញុំសូមផ្ដាំទៅ លោកអគ្គមហាសេនាអីអីអីមហាសេនាតេជោសេនាតេជោអស្ចារមហាធិបតីចង្រៃយោហ្នឹងណា ជួយដោះស្រាយវាជួយធ្វើឲ្យពលរដ្ឋខ្មែរមានលទ្ធិប្រជាធិបតេយ្យសិនមុននឹងជួយជួយឲ្យជួយស្ដារនៅលទ្ធិប្រជាធិបតេយ្យឲ្យពុំមានចាអរគុណច្រើនចាប៉ុន្តែខ្ញុំគិតថាសូមផ្ដល់យោបល់ចុងក្រោយតិចខ្ញុំគិតថាលោកហ៊ុនសែនអត់ហ៊ានទៅពុំមានទេបើទៅពួកករៀងបាញ់ហើយពួកករៀងបាញ់យន្តហោះទលេឯងពួកពួកករៀងនឹងដាក់មានឡាំងយន្តសានទៅជួយមានឡាំងហ្នឹងបាញ់យន្តហោះទលេឯងចានេះនិយាយលេងទេចាចាដោយសារតែពេលវេលារបស់យើងក៏ដល់ទីបញ្ចប់ដែរចាមុននឹងបញ្ចប់ខ្ញុំចា ខ្ញុំក៏សូមអរគុណដល់លោកវាគ្មិនទាំង3ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីវេទិកាសេរីគណៈបកប្រជារបស់យើងចា៎ហើយនេះខ្ញុំសង្ឃឹមថាលោកលោកស្រីនឹងផ្ដល់កិត្តិយសដល់កម្មវិធីនេះជាថ្មីម្ដងទៀតដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាប្រទេសជាតិរបស់យើងហើយនេះខ្ញុំក៏សូមអរគុណក៏ដូចជាជូនពរសារជាថ្មីសូមឲ្យវាគ្មិនទាំង3មានសុខភាពល្អនិងមានសំណាងល្អនិងមានសេរីសុខស្អីតាមថ្មីទាំងអស់គ្នាចា៎សូមអរគុណចា៎ ចាលោកលោកស្រីនាងកញ្ញាចាលោកលោកស្រីនាងកញ្ញាកម្មវិធីផ្សាយផ្ទាល់របស់វេទិកាសេរីគណបកសង្គ្រោះជាតិពេលនេះក៏ឈានដល់ទីបញ្ចប់ចាំមុននឹងបញ្ចប់ខ្ញុំប្រកាសណានាងខ្ញុំសូមអរគុណនិងសូមអរគុណហើយសូមលោកលោកលោកស្រីនាងកញ្ញាសូមចូលរួមគ្រប់គ្រងនៅเพจលោកប្រធានសំនឹងស៊ីនៅក្នុងកម្មវិធីផ្សាយផ្ទាល់វេទិកាសេរីគណបកសង្គ្រោះជាតិរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ ដើម្បីទទួលបាននៅព័ត៌មានទាន់ហេតុការណ៍បន្តបញ្ញាការពីបុរណភាពទឹកដីចា៎សម្រាប់ការផ្សាយនៅក្នុងរាត្រីនេះខ្ញុំប្រកាសណានាងខ្ញុំសូមបិទបញ្ចប់សូមផ្សាយបង្គំលាសូមជម្រាបលារាត្រីសួស្តី